ធិរៈគ្រប់ព្រះអង្គដោយសេចក្តីគ្រប់ជ្រះថ្លាហើយសូមចម្រើនពរលោកលោកស្រីនិងកញ្ញាញាតិញោមពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយពីពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមវត្តរតនារាម ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានហើយថ្ងៃនេះគឺថ្ងៃពហុ10 4កើតខែស្រាប់ឆ្នាំឆ្លូវត្រីស័កពុរសករាជ2565ត្រូវនឹងថ្ងៃទី1 2ខែសីហាឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីពិភាក្សាឬក៏សម្លេងសហគមន៍ខ្មែរណូទីនៅប្រទេសអូស្ត្រាលីយើងមានវាគ្មិនចូលក្នុងឱកាសនេះយើងសូមស្វាគមន៍យើងពុទ្ធបរិស័ទទាំងអស់មកចូលក្នុងកម្មវិធីនេះសូមស្វាគមន៍វាគ្មិនរបស់យើងដែលបានចូលរួមក្នុងឱកាសនេះទី1គឺសូមស្វាគមន៍គុណចាស់អឺសូមនីមកពីខាងទីក្រុងដាលេត ក្រុង Adelaide នៅអូស្ត្រាលីខាងត្បូងហើយនៅទី2សូមស្វាគមន៍លោកតាក់មេងហៀងដែលជាតំណាងខាងរដ្ឋ Victoria សភារដ្ឋសភាអូស្ត្រាលីសភា Victoria sorry ហើយនឹងសូមស្វាគមន៍អ្នកស្រីកងស្រីតូច ដែល ជាប្រធានសហគមន៍ខ្មែរនៃរដ្ឋ New South Wales ថ្ងៃនេះយើងបានជួបជុំគ្នាឡើងផ្សារជាថ្មីម្ដងទៀតដើម្បីរាយការណ៍អំពីព័ត៌មានទាក់ទងទៅក្នុង COVID-19 ដោយសារតែនៅទីក្រុងស៊ីដនីយើងមានការកើនឡើងនៃជំងឺ COVID-19 ឡើងចុះឡើងចុះប៉ុន្តែថ្ងៃនេះយើងមិនទាន់ដឹងច្បាស់ថាប្រមាណទេចឹងសូមអញ្ជើញអ្នកស្រីកងស្រីតូចធ្វើសេចក្តីរាយការណ៍អំពីស្ថានភាព COVID-19 មានការរឹតបន្តឹងឬក៏ការកើនឡើងនៃជំងឺយ៉ាងណាសូមជើញអ្នកស្រីកុំសន្ទុះធ្វើសេចក្តីរាយការណ៍ដូចតទៅចា៎ជាបឋមខ្ញុំគណៈនេះខ្ញុំសូមថ្វាយបង្គំចំពោះព្រះពុទ្ធប្រធននិងព្រះសង្ឃហើយក៏សូមថ្វាយបង្គំចំពោះព្រះរាជគុណទាំងពីរអង្គដែលមានវត្តមាននៅទីនេះហើយក៏សូមជម្រាបសួរទៅដល់លោកអតាហៀងផងដែរដែលមានវត្តមាននៅវេលាគ្រានេះហើយក៏សូមអរគុណ ទៅដល់ព្រះរាជគុណដែលរៀបចំកម្មវិធីនេះឡើងជារៀងរាល់ថ្ងៃ ប្រហ័សហើយក៏សូមជម្រាបសួរទៅដល់ប្រិយមិត្តដែលកំពុងតាមដានវីដេអូសម្រាប់ថ្ងៃនេះហើយក៏សំណូមពរសូមអពុកម៉ែបងប្អូនទាំងអស់មេត្តាជួយឈាមដើម្បីឲ្យលើដល់រដ្ឋទាំងនៅក្នុងរដ្ឋយូសាវែលក៏ដូចជានៅក្រៅរដ្ឋយូសាវែលផងដែរ អឺសម្រាប់ករណីនៃការឆ្លងមេរោគ COVID-19 នៅថ្ងៃនេះនៅ ក្នុងរដ្ឋ New South Wales របស់យើង គឺមានចំនួន245ករណីហើយករណី2ដែលមកពីក្រៅប្រទេសអញ្ចឹងសរុបទាំងអស់គឺ347ករណី ហើយមានប្រជាពលរដ្ឋយើង2នាក់បានទទួលមរណភាព ហើយគាត់ទាំងពីរនោះគឺអាយុ90ឆ្នាំ ហើយខ្ញុំគណៈនេះខ្ញុំក៏សូមឆ្លៀតឱកាសនេះចូលរួមរំលែកទុក ចំពោះប្រជាពលរដ្ឋដែលលោកទទួល មរណភាពផងដែរហើយអឺគាត់ទាំងពីរនេះទៀតសោតក៏មិនទាន់បញ្ជាក់ថាគាត់មានចាក់ថ្នាំវ៉ាក់សាំងឬក៏អត់ទេក្នុងកលតិស័កនេះ ហើយសម្រាប់ចំនួនប្រជាពលរដ្ឋដែលលោកអញ្ជើញទៅធ្វើ test ក៏ដូចជាអញ្ជើញទៅចាក់ថ្នាំវ៉ាក់សាំងគឺមានការកើនឡើងយ៉ាងខ្លាំងហើយនេះគឺជា ដំណឹងមួយល្អសម្រាប់រដ្ឋ New Server របស់យើងហើយចំនួនភាគច្រើនដែលរកឃើញនៅក្នុងសហគមន៍នៅទឹកក្នុងមូលដ្ឋានរបស់យើង គឺនៅ មានចំនួនច្រើននៅឡើយទេដូច្នេះហើយបានជាការបិទគប់តំបន់ជាច្រើនត្រូវតែពន្យាល ហើយវាហាក់ដូចជាអត្តពលនៃការឆ្លងមេរោគ COVID-19 ប្រភេទ Delta នេះ គឺឆ្លងពីតំបន់មួយទៅតំបន់មួយយ៉ាងខ្លាំងជាទីបំផុត រីឯប្រជាពលរដ្ឋខ្មែរយើងផ្ទាល់នៅក្នុងសហគមន៍ខ្មែរយើងនៅក្នុងរដ្ឋយូសាវែននេះរលកទី3នេះគឺយើងប៉ះពាល់ខ្លាំងមែនទែនចាប់តាំងពីថ្ងៃទី16ខែ6ឆ្នាំ2021រហូត មកដល់ពេលនេះអឺចំនួនដែលនាងខ្ញុំដឹងដែលនាងខ្ញុំទំនាក់ទំនងផ្ទាល់ហើយដែលគាត់តាក់ទងមកខ្ញុំកណានាងខ្ញុំផ្ទាល់គឺមានចំនួន6គ្រួសារ ហើយសិតសឹងតែឆ្លងពីម្នាក់ទៅក្រុមគ្រួសារដតីទៀតទាំងនៅក្នុងផ្ទះនោះហើយដំណឹងល្អសម្រាប់ក្រុមគ្រួសារទាំងអស់ចំនួន3គ្រួសារគឺគាត់មានភាពធូរស្រាលឡើង គឺមានភាពធូរស្រាលឡើង ច្រើនហើយ ហើយប្រជាពលរដ្ឋយើងមួយគ្រួសារដែលលោកនៅ quarantine ប្រហែលនឹងអាចអញ្ជើញមកផ្ទះវិញក្នុងពេលឆាប់ៗនេះប៉ុន្តែជាអកុសលថ្មីថ្មីនេះមាន អឺមួយអ្នកទៀតពីប្រជាពលរដ្ឋខ្មែរយើងដែលលោកមានផ្ទុកមេរោគ COVID-19 ហើយលោកក្មេងផងដែរអាយុប្រហែលជាជាង20ទេហើយអឺអ្វីដែលខ្ញុំកណ្ដាលនេះខ្ញុំបារម្ភជាទីបំផុត ដោយសារក្នុងក្រុមគ្រួសារគាត់ទាំងអស់នោះមិនមានចាក់ថ្នាំវ៉ាក់សាំងនៅវេលាគ្រានេះទេ ហើយយើងក៏អត់អាចបញ្ជាក់ថាតើ នៅពេលដែលមានក្រុមគ្រួសារផ្ទុកមេរោគ COVID-19 នេះហើយ តាដតីទៀតដែលគាត់មានលទ្ធផលធ្វើ test អវិជ្ជមាននោះតើគាត់អាចទៅចាក់ថ្នាំវ៉ាក់សាំងបានឬទេតើមកដល់កលតិស័កនេះគឺយើងកំពុងចាំចម្លើយពីក្រសួងសុខាភិបាលថាតើគេគិតគូរយ៉ាងដូចម្ដេចដោយសារជួនកាលបើសិនជាគាត់អញ្ជើញទៅចាក់ថ្នាំវ៉ាក់សាំងការពារនៅពេលដែលគាត់មិនទាន់មានលទ្ធផលជាវិជ្ជមាននៅឡើយវាអាចពាក់ព័ន្ធនៅកន្លែងដែលចាក់ថ្នាំវ៉ាក់សាំងនោះអញ្ចឹងទេបានជាក្រសួងសុខាភិបាល គេពិនិត្យឲ្យបាន ត្រឹមត្រូវមុននឹងគេជូនចម្លើយមកយើង ថាទោះបីជាក្រុមគ្រួសារគាត់ផ្ទុកមួយមែនតែក្រុមគ្រួសារដតីទៀតមិនទាន់ផ្ទុកតើគេនឹងចាក់ថ្នាំវ៉ាក់សាំងឲ្យគាត់ បានពេលនេះ ឬក៏គាត់ត្រូវចាំពេលដែលក្រុមគ្រួសារនោះត្រូវជាសះស្បើយអឺហើយនេះ គឺជាការបារម្ភមួយ ខ្លាំងដោយសារប្រជាពលរដ្ឋយើងមួយចំនួនក៏ដូចជាប្រជាពលរដ្ឋដទៃទៀតលោកនៅតែមិនទាន់ បានចាក់ថ្នាំវ៉ាក់សាំងនៅឡើយទេណាអញ្ចឹងគណៈមានចម្លើយតែប៉ុណ្ណឹងចាបាទអរអរគុណច្រើនស្រីកងស្រីតូចដែលបានធ្វើលេខរាយការណ៍អញ្ចឹងថ្ងៃនេះយើងយើងដឹងថាកើតថ្មីគឺមកពីខាងខាងក្រៅក៏គេហៅ OVC ហ្នឹងវា2នាក់ឯងមក2នាក់ណាចំណែកពីសាល់មិញដូចជាប្រមាណសាល់មិញ 380 300ម៉ានផ្សិលមិញហើយថ្ងៃនេះឃើញ345ណា345អញ្ចឹងបានន័យថាធ្លាក់ចុះឬក៏កើនឡើងហើយស្អីទៅអឺដូចជាកើនឡើងគុណម្ចាស់ដូចកើនឡើងនិយាយទៅចំនួនប្រជាពលរដ្ឋដែលសរុបឆ្លងទាំងអស់ពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងអឺវាវាជួនកាលទៅវាកើនបន្តិចទៅជួនកាលមកចុះតិចតិចទៅប៉ុន្តែចំនួនដែលគេបារម្ភច្រើនជាងគេគឺចំនួនប្រជាពលរដ្ឋ ដែលគាត់មានផ្ទុកមេរោគទៅហើយតែគាត់នៅធ្វើសកម្មភាពនៅក្នុងមូលដ្ឋានហើយចាប់តាំងពីគេតម្រូវឲ្យប្រជាពលរដ្ឋធ្វើអឺ test 3ថ្ងៃម្ដងមកគឺ អ្នកខ្លះក៏អត់មានផ្ទុករោគសញ្ញាអីសោះគឺគាត់នៅតែធ្វើការនៅធ្វើអីដដែលប៉ុន្តែដល់ចេញលទ្ធផលមកគឺវិជ្ជមានហើយចំនួនដែលដែលវិជ្ជមានដែលគាត់មានផ្ទុកមេរោគហ្នឹងចំនួនដែលនៅ តាមមូលដ្ឋានហ្នឹងវានៅខ្ពស់អញ្ចឹងហើយបានគេបារម្ភជាទីបំផុត ឧទាហរណ៍ថាអ្នកដែលផ្ទុកនៅក្នុងនៅតាមមូលដ្ឋានហ្នឹង45អ្នកឧទាហរណ៍អញ្ចឹងគាត់គាត់ផ្ទុកមេរោគនឹងហើយគាត់គាត់ទៅធ្វើការគាត់ទៅទីណាទៅផ្សារទៅអីគ្រប់កន្លែងទាំងអស់ហើយគាត់អត់មានរោគសញ្ញាអីទាំងអស់អញ្ចឹងចំនួននឹងនៅតែខ្ពស់នៅឡើយបើ សិនជាចំនួននឹងចុះអានឹងបានយើងមានសង្ឃឹមថាយើងអាចនឹងគិតគូរពីរឿងការបន្ធូរបន្ថយនៅការបិទគប់អញ្ចឹងគុណចាអញ្ចឹងអឺ រដ្ឋអាជ្ញានៃក្រុង New South នៅក្រុង New South Wales របស់យើងមិនតាន់មានគម្រោងថាបើកបង្ការទេណាអឺក្នុងកលៈទេសៈនេះគុណចាស់អឺអ្វីដែលគេបន្ធូរគឺសម្រាប់បងប្អូនដែលលោកជាអ្នកធ្វើការសំណង់អញ្ចឹងដូចគុណចាស់ដឹងស្រាប់ហើយអឺអឺបងបងប្រហែលជាជ្រាបស្រាប់ហើយថាប៉ះពាល់សេដ្ឋកិច្ចទាំងសេដ្ឋកិច្ចគ្រួសារសេដ្ឋកិច្ចក្នុងរដ្ឋនឹងគឺប៉ះពាល់ខ្លាំងមែនទែនអញ្ចឹងទេ សម្រាប់ប្រជាពលរដ្ឋដែលលោកធ្វើការខាងសំណង់ពីអតីតកាលគឺគេបិទគេមិនអោយយើងទៅធ្វើការពីសប្តាហ៍ប៉ុន្តែពេលនេះគឺគេអឺសំណងពោឲ្យបងប្អូនដែលជាអ្នកធ្វើការសំណងប្រញាប់ទៅចាក់ថ្នាំវ៉ាក់សាំងបើសិនជាគាត់បានចាក់ថ្នាំវ៉ាក់សាំងពីមជុលហើយ គឺគាត់អាចមានសិទ្ធិទៅធ្វើកន្លែងសាយគាត់វិញហើយចំពោះប្រជាពលរដ្ឋដែលលោកមិនទាន់បានចាក់ថ្នាំពីមជុលទេប៉ុន្តែលោកចាក់ថ្នាំមជុលទី1 ហើយមិនទាន់បាន3សប្តាហ៍ប៉ុន្តែបើសិនជាធ្វើ test លទ្ធផលគាត់ជាអឺវិជ្ជអវិជ្ជមានអានឹងគាត់អាចទៅធ្វើបាក់ទៅធ្វើការបានអញ្ចឹងសម្រាប់អ្នកសំណងគឺគេមានការបន្ធូរបន្ថយប៉ុន្តែ តម្រូវទៅនឹងការចាក់ថ្នាំវ៉ាក់សាំងការពារនេះហើយនឹងធ្វើតាមគោលការណ៍របស់ក្រសួងសុខាភិបាលដូចថាយើងត្រូវតែកម្រិតពីគ្នាមួយម៉ែត្រកន្លះយើងត្រូវតែពាក់ mask កន្លែងធ្វើការហើយយើងត្រូវតែមាន QR code លក្ខនឹងលក្ខអញ្ចឹងអានឹងគឺមាន ការបន្ធូរបន្ថយហើយប៉ុន្តែចំពោះការបិទគប់ថាយើងត្រូវគិតយ៉ាងដូចម្ដេចគឺក្រសួងរដ្ឋាភិបាលមិនទាន់បានគិតគូរនៅឡើយទេដោយសារគោលការណ៍ក្នុងកលតិស័កនេះគឺយើងធ្វើយ៉ាងណាឲ្យបានប្រជាពលរដ្ឋឲ្យបានចាក់ថ្នាំ6មីលាន6មីលានអញ្ចឹងក្នុងរហូតដល់ចុងឆ្នាំចុងខែនេះចុងខែ8នេះគឺគោលការណ៍ចាក់ថ្នាំវ៉ាក់សាំងឲ្យបាន6មីលាន ប៉ុន្តែបើសិនជាមិនទាន់គោលការណ៍នឹងមិនទាន់គ្រប់គោលការណ៍នៅឡើយទេ គឺយើងមិនអាចជជែកគ្នាថានឹងអាចបន្ធូរបន្ថយក្នុងការបិទគប់បានទេព្រោះការឆ្លងនេះវាសាហាវខ្លាំងខ្លាំងពេករហូតទៅដល់ក្នុងមន្ទីរពេទ្យនីមួយៗឥឡូវនេះកំពុងតែមានការភ័យខ្លាចខ្លាំងដោយសារក្នុង ICU ក៏មានចំនួនប្រជាពលរដ្ឋដែលលោកមានអាយុក្មេងគឺត្រូវការម៉ាស៊ីនជួយដកដង្ហើម ហើយយើងដឹងពីអតីតកាលមកយើងមិនដែលមានវិជ្ជបណ្ឌិតខាង ICU វិជ្ជបណ្ឌិតណាចេញមកបកស្រាយពីបញ្ហាគ្រោះហានិភ័យនេះដូចឆ្នាំនេះទេអញ្ចឹងឆ្នាំនេះដោយសារវាមានគេបារម្ភខ្លាំងពេកគេបារម្ភទាំងទុកលំបាកអ្នកជំងឺក្មេងៗដែលចូល ICU នឹងហើយកន្លែងវូតខ្លះគឺត្រូវបិទដោយសារអ្នកធ្វើការមានផ្ទុកមេរោគនឹងហើយកន្លែងវូតខ្លះទៀតត្រូវคล้ายទៅជាកន្លែងផ្ទុក អ្នកជំងឺដែលមានមេរោគ COVID-19 នឹងវាច្រើនលើសកំណត់ចឹងហើយបានជាគេអត់អាចអឺជជែកគ្នាថាតើនឹងត្រូវបើកនៅពេលណានៅឡើយទេរហូតតែយើងចាក់ឆ្នាំវ៉ាក់សាំងបានច្រើន ចំពោះខ្ញុំកណានាងខ្ញុំវិញ ចំពោះក្នុងសហគមន៍យើងផ្ទាល់យើងបារម្ភខ្លាំងណាស់ព្រោះពេលដែលគាត់ទំនាក់ទំនងមកសហគមន៍ សួរទៅគឺគាត់អត់មានចាក់ថ្នាំវ៉ាក់សាំងការពារគុណម្ចាស់នេះជាហានិភ័យមួយដែលយើងបារម្ភខ្លាំងប៉ុន្តែយើងមិនដឹងជារោគមធ្យោបាយណាខ្លះដើម្បីបញ្យលឲ្យគាត់យល់បានទៅចាក់ថ្នាំវ៉ាក់សាំងការពារគុណម្ចាស់អូខេណែអរគុណណែអ្នកស្រីកងសេតូចដែលជាប្រធានសហគមន៍ខ្មែរនៅទីក្រុងស៊ីដនីរបស់យើងឥឡូវយើងបែរអារម្មណ៍ប្រិយមិត្តទាំងអស់ទៅកាន់ទីក្រុង Melbourne វិញម្ដងដែលមានលោកតាក់មេងហៀងដែលជាសមាសមាជិកសភា រដ្ឋវិជ្ជសារីវិជ្ជធរាបានអញ្ជើញចូលរួមក្នុងកម្មវិធីរបស់យើងដែរដូច្នេះយើងចង់ដឹងអំពីព័ត៌មានដែលកើតឡើងនៅខាងវិជ្ជធរាតើមានអីដើម្បីរាយការណ៍ឲ្យប្រជាពលរដ្ឋយើងបានដឹងដែរទេបងសំជិញចាចាំតិចបើកសំឡេងបើកសំឡេងបើកសំឡេងបើកសំឡេងផងអូខេគាត់មានបញ្ហាឥឡូវអរគុណចាស់ វាអត់លើសំឡេងបងតាចេញសិនមិនបានឥឡូវឥឡូវគុណចាស់សូមនីសិនសូមនីមើលធ្វើតិក្ដីរាយការណ៍បន្តិចសិនដើម្បីឲ្យបងតាមិហៀនគាត់ចេញទៅក្រៅនិស្សិតពីព្រោះមានបញ្ហាបច្ចេកទេសសំឡេងអញ្ចឹងសូមនិមន្តទៀតក្រាថ្វាយអង្គមលបងហើយចម្រើនពរបង កងសេរីតូចចម្រើនគួរបងទៀងផងដែរនេះមានកិត្តិយសដែលបានចូលរួមតាមពិតរឿងអឺរឿង COVID ខូវអីហ្នឹងតាមគាត់តួនាទី ខាងរដ្ឋបាលច្បាស់លាស់ជាងខាងនេះក៏ប៉ុន្តែ តាមព័ត៌មានខ្ញុំកណាបាន តាមដានខ្លះខ្លះហ្នឹងគឺនៅ Adelaide ហ្នឹងគឺមិនសូវជាប្រមាណទេរឿងការរដ្ឋបាល តែមានករណីកើតឡើងត្រឹមតែ5ករណីគឺគេបានន័យថាគេ lock down ដែរអញ្ចឹងទេខ្ញុំកណាក្រនតែសរុបអឺដែលករណីដែលកើតឡើងនៅក្នុងទីក្រុង Adelaide ហ្នឹងទាំងអស់គឺមានតែ868ករណីទេដែលបានកើតឡើងណាហើយបើសិនជាគិតជាមនុស្សស្លាប់គឺមានតែតែ4នាក់ទេហើយនៅក្នុង ICU ហ្នឹងគឺម្នាក់ ហេតុបច្ចុប្បន្នគឺនៅមាន6អ្នកទៀតដែលកំពុងតែមាន COVID ហ្នឹងណាហើយបើសិនថាអ្នកដែលដេកពេទ្យអឺធ្ងន់ធ្ងរអីនោះគឺមាន3នាក់3នាក់កណាដែលតានៅក្នុងអឺសុខភាពរបស់នៅក្នុងអឺអាដាលេតនោះគឺបានរៀបរាប់ប៉ុន្តែ នៅ ក្នុងអាដាលេតនេះក៏នៅតែ មានការរឹបបន្តឹងទោះបីនៅតាមសាលាមានការបើកកប៉ុតមិនក៏ប៉ុន្តែត្រូវប្រើម៉ាស់ទាំងអស់ ហើយនៅគម្រាបគ្នាហើយនៅក្នុងសាលាហ្នឹងគឺត្រូវមានទឹកអកលមានអីនៅតែការពារប្រយ័ត្នចឹងធ្វើត្បិតតែមិនមានករណីថ្មីកើតឡើងក៏ប៉ុន្តែនៅតែមានការរឹតបន្តឹងគេដូចជាតោសាអញ្ចឹងដែរគឺប្រជាជននៅទីនេះនិយាយទៅក៏សរសើរនៅក្នុងទីក្រុងអាដាលេដដែរបានន័យថាគឺមានការគោរពច្បាប់ គឺតឹងរឹងហ្មងដូចប្រជាជននឹងចេះគោរពច្បាប់ទៅដោយខ្លួនឯងតែម្ដងហើយយើងឃើញតោសាបើសិនន័យថា គេពាក់ម៉ាអស់យើងយើងអាចពាក់ម៉ាស់បានន័យថាដូចរៀងខ្មាស់ខ្លួនឯងអញ្ចឹងត្រូវតែពាក់ម៉ាស់ដូចដូចគេដែរអាតង់ចំណុចហ្នឹងហើយដែលដែលធ្វើឲ្យការរាតត្បាតហ្នឹងគឺមិនសូវមានការកាត់ឡើងទេជាពិសេសគឺបងប្អូននៅខាង ទីក្រុងអែឡែតនេះគឺដូចថាគាត់គោរពច្បាប់តែម្ដងគឺប្រសិនបើថាគោលការណ៍រដ្ឋាភិបាលចេញយ៉ាងណាហើយគឺត្រូវតែគោរពតាមគោលការណ៍ហ្នឹងអញ្ចឹងបាននៅក្នុងទីនេះគឺមិនសូវជាមានករណីអីកាត់ឡើងក៏ប៉ុន្តែក៏មិនធ្វើប្រហែសដែរគឺនៅការពៀររហូត ណាហើយគេចាំមើលតែតែរហូតឯងយើងដូចថាប្រជាជនធម្មតានឹងត្រូវតែគោរពទៅតាមច្បាប់ចឹងអញ្ចឹងទៅយើងមានសុខភាពល្អដែរតាមជាពិសេសគឺខ្លួនយើង តែម្ដង ត្រូវតែយកចិត្តទុកដាក់មិនថានៅទីណាកន្លែងណាមិនថានៅទីក្រុង Adelaide Sydney Melbourne នេះប្រសិនបើថាយើងស្រឡាញ់ក្រុមគ្រួសារយើងគឺត្រូវចេះស្រឡាញ់ខ្លួនយើងផងប្រសិនបើខ្លួនយើងកើតឡើង តែម្នាក់បានន័យថាយើងបំផ្លាញក្រុមគ្រួសារយើងបំផ្លាញសហគមន៍យើងបំផ្លាញប្រទេសជាតិយើងទាំងមូលតែម្ដងអញ្ចឹងប្រសិនបើថាចង់ឲ្យករណីនេះកាត់បន្ថយយើងត្រូវតែចេះការពារតាមរដ្ឋាភិបាលដែលក៏ដាក់ច្បាប់ចេញយ៉ាងណាយ៉ាងណា គឺយើងអនុវត្តតាមនឹងទៅដើម្បីឲ្យមានការនឹងថាប្រសិនបើថាករណីមិនកើតឡើងអញ្ចឹងយើងក៏អាចបើកព្រំដែនព្រំអីឡើងមកវិញអញ្ចឹងទៅយើងបានសบายក្នុងរយៈពេលយូរប្រសិនបើថាក្នុង ករណីដែលកើតឡើងចឹងយើងទាំងអស់គ្នាចិត្តតែបដ ாய் មិនខ្លាចធ្វើប្រហែសប្រមាថទេអាហ្នឹងបានន័យថាវានៅតែមានការរាំងខ្ទប់ចឹងទៅអញ្ចឹងអាករណីដែលយើងជួបជុំគ្នាគឺយើងមិនអាចជួបជុំគ្នាបានទេក្នុងក្នុងពេលនេះគឺយើង ចេះស្រឡាញ់ខ្លួនឯងតែម្ដងប្រសិនបើយើងចង់ស្រឡាញ់ក្រុមគ្រួសារគឺត្រូវចេះស្រឡាញ់ខ្លួនឯងតែម្ដងគឺត្រូវចេះការពារខ្លួនឯងគណៈគណៈចូលរួម តែប៉ុណ្ណេះសិននៅក្នុងទីក្រុងកម្ពុជាមិនសូវមានអីច្រើនទេរឿងថា COVID កើតឡើងគឺប៉ុន្តែ មិនប្រេមិនធ្វើប្រហែសគណៈអរគុណច្រើនអរគុណច្រើនអរគុណចាស់បានលើកឡើងអំពីហានិភ័យដែរក្នុងការកើតរោគហ្នឹងវាមានការរេដានហ្នឹងបដាបដាខ្លះខ្លះដែរនៅនៅទីក្រុងអាដាលេដនេះមិនសូវសម្បូរប្រហែលទេ ពួកប្រជាជនដែលគេរស់នៅកម្ពុជាច្រើនដោយសារតែគាត់ធ្វើចំការធ្វើអីនៅក្នុងភូមិចំការគាត់មិនសូវបាន ទៅកន្លែងមនុស្សជុំគ្នាអញ្ចឹងទៅរោគគូមិនសូវមកយាយីដែរឥឡូវបែរមកជួបលោកតាមិហៀងវិញតើលើសំឡេងនោះណាតាមមើលអរគុណគុំចាស់សូមក្រាបថ្លែងគុំគុណអូខេឡើយចាប់ដើមចាស់បាទកណាសូមក្រាបថ្លែងគុំពីគុណប៉ូសវឿងអ្នកសម្រួបសម្របសម្រួលកម្មវិធី KKCC TV នៅពេលនេះហើយសូម ក្រាបថ្វាយបង្គំបដិគុណសូមនីផងដែរនិងជម្រាបសួរសាជាថ្មី បងកងស្រីទូចដែលនៅតែបានជួបគ្នាសាជាថ្មីម្ដងទៀតហើយខ្ញុំក៏សូមចូលរួមនៅការលំបាករបស់ប្រជាជន នៅ ក្នុងរដ្ឋ New South Wales ដែលកំពុងតែរងនៅការវាយលុកខ្លាំងពី COVID នៅក្រុង Melbourne នេះដឹកគុណគឺចំនួន 24ម៉ោងកន្លងនេះគឺមានករណីបន្ថែមគឺចំនួន21ករណីចំនួន សកម្មឬក៏អ្នកដែលមានផ្ទុកយើងហៅថា positive COVID-19 នេះមានដេញ137ហើយអ្វីដែលសំខាន់ហ្នឹងគឺចំនួនអ្នកដែលបាន ទៅធ្វើតេស្តហ្នឹងទៅធ្វើតេស្តដើម្បីរោគដេញ COVID-19 នេះគឺ មានរហូតដល់ 45000ដេញអ្នកផ្លាយនេះគឺជាចំនួនប្រចាំថ្ងៃ24ម៉ោងកន្លងមកគុណណាហើយអញ្ចឹងយើងគិតថាមេរោគនោះវាកើនឡើងឬក៏ធ្លាក់ចុះលោកកាលពីម្សិលមិញកាលពីម្សិលមិញដែល គេរាប់ ចំនួន24ម៉ោងមុនទៀតហ្នឹងគឺចំនួន20ករណីដូច្នេះដេញប្រហាក់ប្រហែលនឹងកាលពីម្សិលមិញទៀតគឺ20ថ្ងៃនេះគឺ21ករណីគុណដេញណាប៉ុន្តែអ្វីដែល ចាប់អារម្មណ៍ហ្នឹងគឺថា នៅថ្ងៃនេះគឺមានចំនួន2ដែលរាប់បញ្ចូលគឺមកពី interstate ហើយមកពី interstate ហ្នឹងគឺដេញគឺស្ត្រីពីរនាក់ដែលគាត់ធ្វើដំណើរតាមយន្តហោះពី New South Wales ពី Sydney មកហើយឥឡូវនេះគេកំពុងតែពិនិត្យមើលអ្នកស្ត្រីទាំងពីរដែលគាត់ធ្វើ ដំណើរពីអឺ Sydney មក Melbourne ហ្នឹងគឺនៅក្នុង quarantine ក៏ប៉ុន្តែគេកំពុងតែសិក្សាមើលថាតើធ្វើដូចមួយដេចបានជាគាត់អាចធ្វើដំណើរមកបាន នៅពេលដែលគាត់ដឹងខ្លួនថា positive នោះបានសេចក្តីថាតើវាមាននៅចន្លោះខ្វះខាតកន្លែងណាដែលដែលគាត់អាចរួចពី Sydney ហើយចូលមក Melbourne ពីព្រោះថាតាមតាមដេញចំណាត់ការហ្នឹងគឺថាបើកាលណាគាត់មាន positive គឺគាត់ត្រូវឬមួយក៏កំពុងតែរងចាំលទ្ធផលនៃការពិនិត្យ COVID-19 ហ្នឹងគឺគាត់ត្រូវតែនៅផ្ទះឬមួយក៏នៅកន្លែងដាច់ដライឬមួយក៏ quarantine ថងចំណុចទាំងអស់នេះដែលគេកំពុងតែបារម្ភថាតើ ពីការធ្វើដំណើរចេញពីផ្ទះឬក៏កន្លែងគាត់ស្នាក់នៅនៅរដ្ឋ New South Wales នៅ Sydney រហូតមកដល់ពលានយន្តហោះរហូតដល់ធ្វើដំណើរហើយរហូតមកដល់ពលានយន្តហោះនៅ Melbourne នេះតើគាត់បានទៅកន្លែងគេហៅថា exposure site កន្លែងណាខ្លះកន្លែងហ្នឹងដែលជាក្តីបារម្ភគាត់អូខេ អញ្ចឹងបានន័យថាគាត់តោនោះគាត់ដឹងខ្លួនថាគាត់មានโรคដែរឬក៏យ៉ាងម៉េចតាមតាមសារៈព័ត៌មានគឺបានសេចក្តីថាគាត់ដេញមាន positive បើកាលណាគាត់មាន positive ហើយគឺបានសេចក្តីថាគាត់ប្រកបជាបានដឹងខ្លួនតែមាន positive ប៉ុន្តែ អ្វីដែលគួរចាប់អារម្មណ៍ដោយដែលកណាលើកឡើងអំបញ្ញមិញអញ្ចឹងគឺអ្វីដែលគេបារម្ភនោះគឺថាមិនដឹងថារយៈពេលដែលគាត់ធ្វើដំណើរមកនេះ តើគាត់ទៅកន្លែងណាខ្លះទៀតផ្សេងទេរយៈពេលប្រមាណជួបនៅណាខ្លះឬមួយក៏ទៅចិត្តកន្លែងណាខ្លះពីព្រោះថាដេញ COVID-19 ដែលថា variant នេះគឺវាមានលក្ខណៈដូចដែលបានចូលរួមជាមួយនឹងកម្មវិធីនិគុណកាលពីសប្តាហ៍មុនហ្នឹងគឺឆ្លងលឿនឆ្លងយ៉ាងរហ័សអញ្ចឹងហើយបានជានៅថ្ងៃនេះគឺនៅដេញរដ្ឋ ACT ដេញនៅ Canberra គឺរដ្ឋាភិបាល Canberra ហ្នឹងគឺគ្រាន់តែមានមួយករណីដែលរកឃើញគឺគេបិទរដ្ឋគេព្រៀមដោយសារតែជាមេរៀនដែលបានឃើញ អ្វីកើតឡើងនៅ New South Wales ជាមេរៀនអ្វីដែលបានឃើញនៅរដ្ឋ Victoria នេះគឺគេដេញរដ្ឋដេញ ACT ហ្នឹងគឺគាត់ធ្វើកិច្ចការយ៉ាងលឿនបំផុតយ៉ាងការសម្រេចចិត្តដ៏មុះមុតគឺបិទភ្លាមគ្រាន់តែមានករណីតែមួយករណីនោះគុណ ចង់ការកាត់ឡើងប្រហែលជា20ប្រហែលកាត់អី6 26មិនហ៎21គឺ21អញ្ចឹងរដ្ឋវិទ្យាមានមានការមានការបាត់ខ្ទប់ដែរឬក៏យ៉ាងម៉េចអឺដឹកគុណរដ្ឋវិទ្យានេះគឺ3អាទិត្យហើយដែលយើងបិទចំក្រោយនេះគឺបិទម្ដងមួយអាទិត្យមួយអាទិត្យហើយប៉ុន្តែបិទជាប់គ្នាគឺអាស្រ័យដោយតែបង ស្រីកងគាត់លើកឡើងពីពេលមុនហ្នឹងគឺថា អាស្រ័យទៅលើយោបល់ក្រមបច្ចេកទេសហើយក្រមបច្ចេកទេសនេះគឺក្រមដេញដូចដែលគណៈធ្លាប់លើកឡើងពីមុនហ្នឹងគឺ Chief Medical Officer ប្រចាំរដ្ឋនីមួយនីមួយលុះត្រាតែ Chief Medical Officer ហ្នឹងគាត់ឲ្យយោបល់ ថាយ៉ាងម៉េចហ្នឹងគឺរដ្ឋនីមួយនីមួយហ្នឹងប្រមុខរដ្ឋហ្នឹងគឺគាត់ដេញធ្វើធ្វើការពិចារណាថាតើត្រូវធ្វើតាមទាំងស្រុងឬមួយក៏ត្រូវធ្វើតាមផ្នែក ជាតិភាគច្រើនឬមួយក៏ត្រូវធ្វើតាមយោបល់របស់ខាងក្រមបច្ចេកទេសដេញពីព្រោះថារដ្ឋនីមួយៗហ្នឹងពិតមានតែប្រមុខរដ្ឋគាត់ជាអ្នកធ្វើការសម្រេចចិត្តក៏ប៉ុន្តែគាត់មិនមែនជាអ្នកដេញវិជាសាស្ត្រក៏មិនមែនជាអ្នកវិជាសាស្ត្រអីអីដែរដូច្នេះយោបល់នៅក្នុងការបិទឬក៏បិទដល់របៀបណាបិទនៅក្នុងតំបន់ណា ខ្លះបិទនៅពេលណាយូរប៉ុន្មានហ្នឹងអានឹងគឺផ្អែកទៅលើយោបល់របស់អ្នក បច្ចេកទេស ដែលនៅក្នុងករណីនេះយើងហៅថា Chief Medical Officer ឯកជនអូខេអាថ្មសុំសួរមួយទៀតលើដំណឹង ថាវាអាចមាន ប្រតិការធ្វើបដកម្មអីហ្នឹងវាមានដែរទេនៅខាងរដ្ឋវិទ្យានៅកាលពីម្សិលមិញនេះ គឺប៉ូលីសរដ្ឋវិទ្យាបានផាកពីនៃយើងហៅថាមេមេក្រុមឬក៏អ្នកដែលពពាក់ពពូនឲ្យមានការបញ្ញបដកម្មវា នៅក្នុងករណីនេះបើទោះបីជាយើងប្រកាសរដ្ឋនៅក្នុងភាពអាសន្នដែលផ្ដល់សិទ្ធទៅឲ្យប៉ូលីសឬក៏ផ្ដល់សិទ្ធទៅឲ្យមន្ត្រីយើងថាមន្ត្រីជួជួមុខដែលភាកច្រើនគឺជាអ្នកបម្រើ ផ្នែកខាងសុខាភិបាលហ្នឹងសិទ្ធឬមួយក៏អំណាចរបស់គាត់នៅក្នុងការដេញផាកពីនៃក៏ដោយក៏ប៉ុន្តែ នៅក្នុងពេលជាមួយគ្នាហ្នឹងប្រជាជនអូស្ត្រាលីវិកតូរីហ្នឹងមានសិទ្ធមួយទៀតនៅក្នុងការធ្វើការបញ្ចេញមតិ ដូច្នេះបើសិនជាគាត់ចេញក្រៅផ្ទះដែលខុសពីបំរាមនៅនៅមែលប៊ននេះក៏ប្រហែលជាមិនខុសពីនៅស៊ីដនីទេគឺយើងដេញមានដាក់កំហិតថាចេញ ពីផ្ទះនៅក្នុងអំឡុងពេលបិទគប់ឬក៏ក្នុងអំឡុងពេល lockdown ហ្នឹងគឺមានមូលហេតុ5 5គត់នៅក្នុងនឹងគុណគឺទី1គឺចេញទៅទិញម្ហូបគ្រឿងឧបភោគបរិភោគនៅ ក្នុងរង្វង់5 គីឡូម៉ែត្រពីដេញពីរង្វង់ផ្ទះទី2គឺទៅធ្វើការដែលមានដេញដែលការងារហ្នឹងมันអាចធ្វើនៅផ្ទះដោយតែបងស្រីកងគាត់លើកឡើងថាលើនៅស៊ីដនីមានបន្ថែមពី tradesman ជាងសំណងជាងអីហ្នឹងទី3គឺការដែលដេញទៅសាលារៀន ពីព្រោះថាសាលារៀនដូចជានៅវិទ្យាល័យដែលយើងបិទភាគច្រើនក៏ប៉ុន្តែសិស្សខ្លះក៏គាត់ត្រូវការ special need ដោយសារតែគាត់មានដោយថាពិការភាពឬមួយក៏មាននៅផ្ទះអត់មានអ្នកមើលដោយសារតែឪពុកហើយនិងម្ដាយឬក៏អ្នកមើលថែរបស់គាត់នឹងជាអ្នកដែលត្រូវទៅធ្វើការដូចជាត្រូវទៅធ្វើការនៅមន្ទីរពេទ្យដែលជាអ្នកជួមុខទី4គឺទៅជួពេទ្យឬមួយក៏ទៅទទួលដេញការមើលថែឬក៏ទៅមើលថែហើយទី5ហ្នឹងគឺទៅចាក់វ៉ាក់សាំងនឹងឯងគុណក៏ប៉ុន្តែអ្វីមួយទៀតហ្នឹងគឺថាក្រមអ្នកដែលចេញទៅ ដេញបាតកម្មហ្នឹងដោយសារតែវាមានបើភាសាអង់គ្លេសយើងហៅថា conspiracy theory គឺក្រុមអ្នកដែលមិនជឿថាមាន COVID-19 ក្រុមអ្នកដែលយល់ថាថ្នាំវ៉ាក់សាំងហ្នឹងគឺជារឿងដេញបញ្ឆោតដើម្បីក្រុមហ៊ុនធំធំ ធ្វើថ្នាំធ្វើអីដើម្បីលក់អីអញ្ចឹងទៅហើយនៅមាន ក្រុម សាសនាមួយចំនួនហ្នឹងក៏គាត់អត់ ក៏គាត់អត់ទទួលថាវាវាជារឿងដែលត្រូវតែចាក់ថ្នាំឬក៏ជារឿងដែលត្រូវតែធ្វើតាមពីព្រោះថាមានតែព្រះ ដែលបង្កើតគាត់ដែលបង្កើតពិភពលោកដូច្នេះរឿង COVID-19 នេះជារឿងមនុស្សដែលបង្កើតអញ្ចឹងគឺគាត់អត់ទាំងអស់នឹងឯងដែលដែលបង្កជាបញ្ហាក៏ប៉ុន្តែប្រមុខរដ្ឋនៅរដ្ឋ Victoria នេះគឺបានផ្ដល់អំណាចបន្ថែមទៀតទៅដល់ភ្នាក់ងារបលិសដើម្បីទប់ទល់ដើម្បីបំបែកដើម្បីដេញដាក់ផាកធ្ងន់ ដើម្បីបង្ក្រាបឬមួយក៏បំបែកក្រុមបាតកម្មក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះគឺនៅតែមានក្រុមតូចតូចជួបជុំគ្នាហើយនឹងមានអ្នកដែលមិនពាក់ mask តទៅសោះក៏ប៉ុន្តែដេញបើសិនជាគាត់ចៃដន្យជួបប៉លិសជួបអីហ្នឹងនឹងក៏ប៉លិសគាត់នឹងផ្ដល់ដេញដេញការផាកអីទីគុណអូខេអរគុណដែរលោកតាមីហៀងបានរាយការណ៍លម្អិតទៅលើ ព័ត៌មានផ្នែក COVID-19 ហ្នឹងបានគួរពួកយុទ្ធការបានហើយអញ្ចឹងអរគុណច្រើនចំពោះការចូលរួមលោកតាមីហៀងឥឡូវមកបែរមកជួបអ្នកស្រីកងសេទុយម្ដងវិញថាតើស្ថានភាព ដូចជាលោកតាមីហៀងបានរៀបរាប់ហ្នឹងខាងរដ្ឋ New Server របស់យើងក៏មានបបិសោរឿងធ្វើបដកម្មមកប្រោងដែរឥឡូវនេះវាស្ងប់ស្ងាត់យ៉ាងណាដែរបានមានដឹងព័ត៌មានទេអឺគួរ លើអឹមកណាលើគុណចាស់អរគុណគុណចាស់អរគុណអឹមបងតាក់មញៀងផងដែរអឹមនិយាយទៅអឹមការធ្វើបដកម្មនៅក្នុងរដ្ឋ New Savel យើងហ្នឹងបន្ទាប់ពីអឹមខ្ញុំកណានេះខ្ញុំអត់ចាំថ្ងៃទេណាប៉ុន្តែម្សិលមិញនេះក្រសួងប៉ូលីសគឺចាប់បានអ្នកដែលផ្ដួចផ្ដើមធ្វើបដកម្មនឹងបានច្រើនចាប់តាំងពីថ្ងៃធ្វើបដកម្មមកដល់ម្សិលមិញនេះគឺគេនៅតែបន្ត ចាប់ហើយនឹង ផាកពីនៃប្រជាពលរដ្ឋដែលលោកទៅធ្វើ ចូលរួមបដកម្មហ្នឹងអឺបន្ទាប់ពីធ្វើបដកម្មលើកទី1ហើយ គឺគាត់កម្រង នឹងធ្វើលើកទី2ទៀតប៉ុន្តែខាងស្នងការនគរបាលគឺគេរៀបចំជើង ព្រួលហើយស្រាច់អញ្ចឹងគេរៀបចំថាมันអាចឲ្យមានកើតតទៅទៀតទេ ហើយ អ្នកខ្លះគឺត្រូវផាកពិន័យឡើងធ្ងន់ហើយអ្នកខ្លះត្រូវចាប់ទោសទៀតអឺ វាខុសទៅនឹងបំពេញច្បាប់របស់ក្រសួងសុខាភិបាលហើយរហូតដល់អ្នកធ្វើបដកម្មក្រុមបដកខ្លះគាត់រហូតដល់មិនព្រមទៅធ្វើ test លក្ខនឹងលក្ខទៀតអញ្ចឹងអតកតងនឹងដូចជា លោកតមញ្ញហៀងមាន ប្រសាសន៍អញ្ចឹងគាត់មានក្រុមរបស់គាត់ ប៉ុន្តែទោះជាយ៉ាងណាក្តីនៅក្នុងរដ្ឋ New Savel នេះរដ្ឋាភិបាលក៏ដូចជាស្នងនគរបាលគឺគេរៀបចំ គេធ្វើការរួមគ្នាជាមួយកងទ័ពផងដែរក្រុមកងទ័ពផងដែរដើម្បីរៀបចំយ៉ាងណាអឺចាំដូចថាការពារកុំឲ្យប្រជាពលរដ្ឋ ធ្វើបដកម្មក្នុងកលតិស័កនៃការឆ្លងមេរោគ COVID-19 នេះចាំគណៈអត់គណៈដឹងតែប៉ុណ្្នឹងទេគណៈបាទឆ្លាចង់សួរថែមអំពីស្ថានភាពនៃការកើតនៃ COVID-19 នៅខាងរដ្ឋ New South Wales ហេតុដូចមិនដេចដូចជាមិនតន់ធ្លាក់ចុះសោះដូចជានៅតែមានការកើនចុះឡើងឡើងតែនៅមាននៅគេហៅថាបរិមាណនៃជំងឺនៅតែកើនឡើងហើយมันព្រមចុះនឹងអំពីកតាអីបានទៅជា រោគនៅវាអឺតាមតាមដែលកណាដូចកណាមានពេទ្យគុណចាស់លើកមុនអញ្ចឹងមកពីចំនួនប្រជាពលរដ្ឋខ្លះចេះតាមព័ត៌មានតាមវិទ្យុឬក៏តាមទូរទស្សន៍ហើយតាមសន្និសិទកសែតជារៀងរាល់ថ្ងៃហ្នឹងគឺប្រជាពលរដ្ឋខ្លះគឺគាត់គេឲ្យគាត់នៅផ្ទះឧទាហរណ៍ថាគាត់មិនផ្ទុកមេរោគ COVID-19 អញ្ចឹងគាត់ត្រូវនៅផ្ទះប៉ុន្តែប្រជាពលរដ្ឋខ្លះ គឺគាត់ដូចថារបៀបថាលួចចេញពីផ្ទះអញ្ចឹងណាគាត់លួចចេញពីផ្ទះអញ្ចឹងទៅហើយមួយទៀតហ្នឹងប្រជាពលរដ្ឋខ្លះក៏គាត់អត់ដឹងថាគាត់មានទុកមេរោគ COVID-19 ប្រភេទ Delta នឹងដែរហើយភាគច្រើនហ្នឹងគឺឆ្លងមកដូចថាមកផ្ទះនឹងមានក្រុមគ្រួសារ4 10នាក់អញ្ចឹងតែកាលណាមានឆ្លងមួយ គឺឆ្លងទាំងអស់នឹងហ្មងអាចំនួនហ្នឹងដែលដែលវាកើនឡើងអញ្ចឹងគុណចាស់អញ្ចឹងសម្រាប់ប្រជាពលរដ្ឋដែលលោកមិនមិននៅក្នុងផ្ទះ ពេលដែលគេក្រសួងសុខាភិបាលជំរាបឲ្យគាត់នៅផ្ទះហ្នឹងគាត់គាត់មិនព្រមនៅក្នុងផ្ទះហ្នឹងអឺឥឡូវហ្នឹងខាងស្នងការនគរបាលហ្នឹងខាងកងទ័ពអីហ្នឹងគឺគេគេទូរស័ព្ទទៅឆែកមើលគាត់ហើយអ្នកខ្លះរហូតគេទេហើយឲ្យគាត់ចេញពីផ្ទះហើយទៅឲ្យគេឃើញទៀតអញ្ចឹងគេទៅឆែកមើលនៅតាមផ្ទះហ្មងអញ្ចឹងស្នងការនគរបាលហ្នឹងគេមានសិទ្ធិច្រើនក្នុងកលតិស័កហ្នឹងធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋនឹងធ្វើច្បាប់តាមគេប៉ុន្តែអ្វីដែលប៉ះពាល់ដល់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋខ្មែរយើងដែលលោកឆ្លងកាត់ចំនួនប៉ុលពតសង្គ្រាមអីលក្ខនឹងលក្ខចឹងអញ្ចឹងពេលខ្លះពេលដែលនគរបាលតេមកឬក៏ប៉ូលីសតេមកអញ្ចឹងដូចថាគាត់ភ័យគាត់ slot ណាគាត់ slot ណាហើយអ្នកខ្លះពេលដែលប៉ូលីសមកចាំនៅមុខផ្ទះអីចឹងដូចគាត់មានការខឹងសម្បាអញ្ចឹងណាហើយស្ត្រីខ្លះគឺគាត់តូចចិត្តគាត់តូចចិត្តខាងគាត់ គាត់មកអូស្ត្រាលីនឹងយូរឆ្នាំទៅហើយហេតុអីក៏គ្រាន់តែគាត់មានផ្ទុកមេរោគ COVID-19 នឹងចាំបាច់មានប៉ូលីសផងទាហានផងមកឆែកមើលអញ្ចឹងគាត់ទៅជាមានចិត្តថាគាត់នឹងធ្វើកំហុសអីមួយខុសហើយគាត់តូចចិត្តដូចថាវាខ្វល់ដល់រហូតដល់ប៉ូលីសមកឆែកមើលគាត់អញ្ចឹងណាអញ្ចឹងអានឹងវាប៉ះវាប៉ះពាល់ដល់ដល់ផ្លូវអារម្មណ៍នឹងគាត់អញ្ចឹងហើយមួយទៀតកូនចាស់អឺតកតងនឹងចំនួនអឺមិនព្រមចោះសោះហ្នឹង គឺដោយសារអញ្ចេះពេលដែលប្រជាពលរដ្ឋលោក មានទុកមេរោគ COVID-19 ហើយអឺប្រជាពលរដ្ឋខ្លះលោកអត់ហ៊ាន ប្រាប់ត្រង់ទេ លោកអត់ហ៊ាន ប្រាប់ត្រង់ថាតើលោកទៅកន្លែងណាខ្លះដូច្នេះទៅក្រុមដែលអ្នកធ្វើ contact tracing ពីអឺសុខភាពសាធារណៈហ្នឹងក្រុមដែលគាត់តាក់ទងថាតើអ្នកដែលមានទុកមេរោគ COVID-19 ហ្នឹងគាត់ទៅទីកន្លែងណាខ្លះក្នុងរយៈពេល2-3ថ្ងៃដែលគាត់មានទុកហ្នឹង អញ្ចឹងពេលខ្លះគាត់មានការភ័យខ្លាចជួនកាលគាត់គាត់អត់ហ៊ានប្រាប់គេថាអូអឺគាត់ទៅជប់លៀងឬគាត់អឺទៅទៅកន្លែងធ្វើការគាត់ចេញពីកន្លែងធ្វើការគាត់ទៅកន្លែងណាកន្លែងនេះគាត់អត់ហ៊ានប្រាប់ទេដល់អញ្ចឹងទៅគេពិបាកអ្នកខ្លះរហូតដល់មួយសប្តាហ៍អីទៅរោព័ត៌មានទាំងអស់នឹងបានដល់អញ្ចឹងក្នុងកលតិស័កដែលអ្នកផ្ទុកមេរោគ COVID-19 ហ្នឹងគាត់អត់ប្រាប់អ្វីដែលវាសារៈសំខាន់ហ្នឹង គឺអ្នកផ្សេងហ្នឹងទៅចម្លងទៅដល់ប្រជាពលរដ្ឋដទៃទៀតបាត់ហើយឃើញចឹងហើយកូនចាស់ដោយសារដោយសារយើងក៏អត់ដឹងថាគាត់មានការភ័យខ្លាចហ្នឹងដោយសារអ្វីទោះជាគេជម្រាបប្រាប់គាត់ថាទោះបីអ្នកខាង contract tracing ហ្នឹងគឺគឺមានអ្នកនិយាយភាសាខ្មែរហ្នឹងគុណម្ចាស់ឲ្យទោះតែគេបញ្យល់ថាអូគោលការណ៍របស់គេគឺធ្វើយ៉ាងណាគ្រាន់តែគេចង់ទំនាក់ទំនង ទៅអ្នកណាដែលអ្នកឯងមានអ្នកទំនាក់ទំនងជាមួយនឹងដើម្បីគេគេដូចថាគេចាប់ គេឆាប់ធ្វើ test គាត់ទៅ ដើម្បីឲ្យគាត់នៅឆ្ងាយពីគេបានទាន់ពេលវេលាទោះជាគេជម្រាបគាត់យ៉ាងណាក៏ដោយគាត់មិនព្រមប្រាប់ការពិតអានេះជាជាជាដូចថាអឺអ្វីដែលធ្វើឲ្យចំនួនប្រជាពលរដ្ឋដែលຕົកមេរោគ COVID-19 នឹងរត់តកើនឡើងគេហៅគេហៅផលអវិជ្ជមានធ្វើឲ្យអវិជ្ជគេណាហើយហើយសួរថាតើយើង មានមធ្យោបាយអី នឹងធ្វើឲ្យប្រជាពលរដ្ឋទាំងអស់គ្នានឹងដែលគាត់មានការភ័យខ្លាចនឹងកុំឲ្យមានការភ័យខ្លាចហើយឲ្យជំរាប គេឲ្យត្រង់ថាតើយើងធ្វើយ៉ាងម៉េចពេលខ្លះយើងអត់មានចម្លើយឯគុណម្ចាស់អញ្ចឹងបានយើង អង្វរឲ្យប្រជាពលរដ្ឋទាំងអស់នឹងជាពិសេសប្រជាពលរដ្ឋខ្មែរយើងបើសិនជាមាន គេតាក់ទងនឹងគឺសំណូមពរថាយើង ប្រាប់ព័ត៌មានគេឲ្យបានឆាប់គឺដូចជាយើង ចូលរួមកាត់បន្ថយនៃការឆ្លងនឹងបានមួយ ផ្នែកយ៉ាងធំ អញ្ចឹងកូនចាស់អញ្ចឹងណាអញ្ចឹងអឺមានឡើង ដឹងដំណឹង ថាប្រជាពលរដ្ឋខ្មែរយើងមាន មានអាណាដែលថាអឺមានឆ្លងដែរទេសម័យឥឡូវនេះសពថ្ងៃអឺមានថ្មីថ្មីហ្នឹងមានមានម្នាក់ទេកូនម្ចាស់គាត់អាយុជាង20ដែរទេមានទេមានមានតែម្នាក់ទៀតទេប៉ុន្តែអឺអ្នកដែលខ្ញុំកណានេះខ្ញុំដឹងហ្នឹងគ្រាន់តែអ្នកដែលគាត់តាក់ទងមកខ្ញុំកណាផ្ទាល់ដែលគាត់ដែលគាត់ស្មុកស្មាញហើយបាក់ស្បាតហើយភ័យខ្លាំងអញ្ចឹងណា ពួកគាត់អត់ដឹងមានអ្នកណាប្រគ្រោះចឹងទៅគាត់ប្រគ្រោះជាមួយយើងចឹងទៅយើងនិយាយចឹងឲ្យគាត់ធូរអារម្មណ៍ហ្នឹងគ្រាន់តែអ្នកតាកតងខ្ញុំកណាប៉ុន្តែអាសតិតិដែលពិតប្រកបដែលខាងអឺសុខភាពសាធារណៈគេគេមានហ្នឹងក៏យើងអត់ដឹងដែរព្រោះព្រោះគេក៏មិនអាចឲ្យព័ត៌មានមកយើងបានព្រោះវាតាក់ទងទៅនឹង privacy ដូចថារឿងផ្ទាល់ខ្លួនអញ្ចឹងណាកូនចាស់អញ្ចឹងយើងអត់ដឹងទេគ្រាន់គ្រាន់តែកណាដឹងថានៅតែមានចំនួន ផ្ទុកមេរោគហ្នឹងនៅឡើយទេអត់តាន់អត់តាន់ចោះមកវិញទេគុណចាស់អូខេហ្នឹងហើយអរគុណហើយយើងយើងមិនមែនតែជំនាញការផងគេខាងសុខាភិបាលក្រសួងសុខាភិបាលគេដឹងរបៀបធ្វើការហើយយើងនេះគ្រាន់តែជាការធ្វើការងារសហគមន៍ទេវាមិនតាន់ដឹងច្បាស់ពិតប្រាកដយ៉ាងម៉េចយ៉ាងម៉ាទេឥឡូវអរគុណណាស់អ្នកស្រីកោសេតូចសូមមកជួបគុណចាស់សូមនីវិញម្ដងទៀតដើម្បីបញ្ជាក់អំពីផ្លូវចិត្តវិញ គុណចាស់ក្នុងនាមជាប្រសង់ដែលគេប្រជាពលរដ្ឋដែលកើតជំងឺ Covid-19 ដោយកង ស្លេតូច បានរៀបរាប់មិញថាធ្លាប់តែមាន ក្នុងសម័យប៉ុលពតដល់ពេលសម័យនេះមិនស្អាតតែមានប៉ូលីសអីមកឆែកឆេរមកដល់ផ្ទះមកអីចឹងទេខលសួរចឹងទៅធ្វើឲ្យគាត់ភ័យរន្ធត់តើគុណចាស់មានវិធីណាដើម្បីកុំឲ្យគាត់ភ័យមកទៀតគណៈអរគុណលោកបងច្រើនវិធីដែលធ្វើឲ្យភ័យកុំភ័យទៅ អ្វីដែលល្អជាងនេះ គឺយើងគ្រាន់តែគិតថាចេះសួរថាបញ្ហាហ្នឹង មានតែចំពោះតែយើងម្នាក់ឯងឬក៏បញ្ហាហ្នឹងកើតទូទាំងប្រទេសនិងទូទាំងពិភពលោកអញ្ចឹងយើងពិចារមើលតង់ពិចារណាមើលតង់ចំណុចហ្នឹងអញ្ចឹងបើសិនថាយើងមាន បញ្ហាក៏ដោយហើយមានដូចអ្នកជួយមើលថែអ្នកជួយយកចិត្តទុកដាក់អីអញ្ចឹង ក៏មិនមានអីដែលត្រូវភ័យទេបើយើងគិតពីរឿងស្រុកអូស្ត្រាលីហ្នឹងយើងមានសំណាងជាងស្រុកផ្សេងផ្សេងប្រទេសជាងប្រទេសដូចជាប្រទេសវៀតណាមប្រទេសថៃប្រទេសអីអញ្ចឹងយើងមានសំណាងច្រើនណាហើយស្រុកនេះគឺប្រសិនបើយើងធ្វើខុសហើយឬមានបញ្ហាអីគឺគេមិនទៅបង្ហាញពីផ្លូវឬក៏ពីថ្នាលទេបានន័យថាគេចូលទៅដល់ផ្ទះតែម្ដងអាហ្នឹងវាជាបញ្ហា ហេតុតែបញ្ហាដែលធ្វើឲ្យកំភៃ បានន័យថា យើងត្រូវមានការតំណាក់តំណងត្រូវមានការតំណាក់តំណងជាមួយនឹងបងប្អូនញាតិមិត្តជិតខាងប្រសិនបើថាយើងមិនអឺសូវជាយល់ក្រៅសូវចេះអង់គ្លេសអញ្ចឹងណាអូវាវាជារឿងជារឿងធម្មតាទេរឿងមិនសូវចេះអង់គ្លេសនៅស្រុកនេះគេមានគេជួយមានគេបកប្រែឲ្យណា មានគេបកប្រែឲ្យហើយរឿងស្មារតីណានាក៏មិនដំបងនឹងតែតែមានការផុតផលហើយយើងគិតថាប្រសិនបើថាមានអ្វីកើតឡើងជាមួយនឹងខ្លួនយើងដកដង្ហើមវិញវិញទៅហើយចាំស្ដាប់គេពិចារណាតើហេតុបញ្ហាហ្នឹងកើតឡើងចំពោះយើងតែម្នាក់ឯងឬក៏ជុំវិញសហគមន៍ហ្នឹងហើយយើងក៏ឃើញតែឃើញបលិសហើយឃើញអ្នកដែលពាក់អាវ របៀបទីហ៊ានអីហ្នឹងយើងមានការផិតភ័យតាក់ស្លិតអីចឹងក៏យើងគិតពិចារណាដែរគេនៅស្រុកនេះគេប្រទេសដែលគោរពសិទ្ធិមនុស្សគេមិនទៅគំរាមកំហែងឬក៏គេទៅជំរុញអីយើងទេបានន័យថាគេមកគឺគេការពារយើងតែយើងទៅយល់យល់តែប៉ុណ្ណឹងហើយអីក៏ដោយមិនគេធ្វើអីគេតែងតែប្រាប់យើងមួយអាទិត្យពីរអាទិត្យមិននឹងឲ្យយើងដឹងដំណឹងហ្នឹងអញ្ចឹងប្រសិនបើថាយើងមានការភ័យយើងមានការតាក់ស្លុតអីអញ្ចឹងយើងមានអ្នកតំណាង ចិត្តយើងអីអញ្ចឹងឬក៏ អ្នកសហគមន៍ធ្វើការនៅសហគមន៍អញ្ចឹងគេតែងតែជួយយើងបើយើងនិយាយពីរឿងថោវិញគឺថាសត្វលោកទាំងអស់ហ្នឹងតែទៅដល់ដល់សេចក្តីភ័យបើសិនថាធ្វើមិនអោយភ័យយើងយកសាមញ្ញលក្ខណៈថយយកមកពិចារណាទៅអឺបានតែកើតចាស់ឈឺស្លាប់អ្នកណាក៏ក៏ក៏ទៅដូចតែគ្នាគ្រាន់តែយូរនឹងឆាប់តែប៉ុណ្ណោះប្រសិនបើយើងយកធម៌មកពិចារណាបានថាវាអាចកាត់បន្ថយ stress ផងវាអាចកាត់បន្ថយនៅបញ្ហាអីផ្សេងផ្សេងផងអញ្ចឹង ធ្វើកំឲ្យយើងភ័យគឺយើងត្រូវតែរឹងមាំកំតាក់ស្លុតណាប្រសិនបើថាយើងមានបញ្ហានឹងផងហើយយើងតក់ស្លុតផងហើយយើងភ័យទៀតរត់តែជំងឺនឹងធ្វើឲ្យយើងវាងាយនឹងកាច់ជើងបានន័យថាវាងាយនឹងកាច់ជើងតាមគិតពេលខ្លះវាអត់សូវមានអីរឿងកើតឡើងចំពោះសុខភាពយើងឯងប៉ុន្តែឡើងពេលខ្លះយើងភ័យយីឃើញគេសន្លប់ឃើញគេកើតអីចឹងតអារម្មណ៍មួយភ័យខ្លាចទៅទៅជាកើតជំងឺនឹងវិញក៏មានដែរ អញ្ចឹងឲ្យញាតិញោមទាំងអស់គ្នាហ្នឹងពិចារណាយើងកើតនៅអូស្ត្រាលីបានន័យថាយើងសំណាងហើយស្រុកដែលគេគោរពសិទ្ធិមនុស្សគេមិនមកអីគម្រាមកំហែងយើងឬក៏ចម្រិតយើងឬក៏ធ្វើຕົកបុកម្នេញយើងទេយើងពិចារណាទៅដែលគេមកគេគេខ្លោមមើលគេមកសួរហ្នឹងបានន័យថាគេយកចិត្តទុកដាក់ជាមួយយើងគេមកសួរយើងគេណែនាំយើងគេបញ្យល់យើងអញ្ចឹងយកយើងគួរតែសប្បាយចិត្តយើងគួរតែត្រេកអរជាមួយអីគេទៅដែលគេយកចិត្តទុកដាក់ជាមួយយើងនោះ ណាហើយប្រសិនថាយើងមានបញ្ហាអីខុសឆ្គងអីក៏យើងដឹងខ្លួនយើងថាយើងមានបានធ្វើអីខ្លះយើងមានជួយញភៀនទេយើងមានបានសម្លាប់មនុស្សទេយើងបានលួចប្លន់គេទេបានន័យថាយើងអត់មានធ្វើអីផងហ្នឹងអញ្ចឹងមិនគួរឲ្យភ័យខ្លាចមិនគួរឲ្យតក់ស្លុតឬក៏មិនគួរឲ្យដូចថាញញើតអីអញ្ចឹងយើងសប្បាយចិត្តពេលដែលគេមកសួរសុខទុក្ខយើងគេណែគេនាំយើងគេយកចិត្តទុកដាក់យើងអាហ្នឹងវាជារឿងល្អសម្រាប់យើងណាប្រទេសយើងក៏បានន័យថាអូស្ត្រាលីគឺល្អជាងប្រទេសផ្សេងៗ ដោយប្រទេសវៀតណាមប្រទេសអីបងប្អូនតើមើលគឺបានន័យថាពិបាកមែនទែនអាត្មាចង់ចង់ចូលរួមឲ្យក្នុងការប្រៀបធៀបដើម្បីកុំឲ្យបងប្អូនយើងផាត់ភ័យហ្នឹងគឺនៅស្រុកនេះបានន័យថាប្រសិនបើយើងមានជំងឺ Covid ឬក៏យើងដូចថាធ្វើចាត់តាឡៃសាក់អីចឹងគេយកដាក់កន្លែងយើងដោយស្រួលដាច់ពីគេមកមិនអោយលេឡំទេ បើយើងប្រៀបធៀបទៅខាងវៀតណាមទៅយួនវិញបងប្អូនអើយ ពេលខ្លះមិនតន់ដឹងថាអ្នកណាមានកូវីដកូវីដនឹងដាក់ច្រឡំច្រឡោកគ្នា2 3 4នាក់អាអ្នកដែលមិនកើតហ្នឹងវាទៅជាកើតទាំងអស់ហ្មងវាជារឿងអភ័ព្វអញ្ចឹងហើយសួរថាយើងមានមានអីដែលពិបាកហើយអ្នកដែលកន្លែងធ្វើចាត់តាល័យស័កនៅខាងវៀតណាមវិញគឺគេអត់មានឲ្យលុយយើងអីចឹងទេហើយគេពិន័យយើងទៀតម្នាក់គឺ80ពាន់ទៀតណាសម្រាប់យើងគេឲ្យយើងនៅដាច់ដោយឡែកនៅក្នុងផ្ទះហើយគេឲ្យលុយយើងហើយសួរថា មានន័យថាទៅភ័យខ្លាចមានអីដែលទៅដូចថាអឺអឺដូចថាមិនល្អបានន័យថាគេធ្វើគេយកចិត្តទុកដាក់ជាមួយយើងឃើញឯងហើយនៅស្រុកនោះដូចជាខ្ញុំកណាបានតាមដានរឿងព័ត៌មាននឹងដូចជាអ្នកស្លាប់អញ្ចឹងដែរគេយកទៅបូជាបានន័យថាគេមិនអោយយើងដឹងទេហើយអ្នកដែលបូជាហ្នឹងប្រសិនបើថាអ្នកដែលត្រូវការស័ក្តិឡែងត្រូវការធៀបអីចឹងយើងត្រូវបង់ឲ្យគេ20លានឬក៏25លានទៅទៀតនេះបានន័យថាយើងយើងឃើញបានន័យថានៅអូស្ត្រាលីយើងគេយកចិត្តទុកដាក់ឃើញហ៎ ហើយនៅនៅឃើញយើងឃើញអភ័ព្វយ៉ាងណាក៏ប៉ុន្តែបងប្អូនយើងនោះបានគាត់ជួយចិត្តទុកដាក់ដោយខ្លួនឯងគាត់គាត់ឲ្យច្បាប់គេចេញមកភ្លាមគាត់ខ្លាចទៅហ្មងណាអញ្ចឹងបានន័យថាយើងគឺល្អជាងគេ មានទាំងរដ្ឋាភិបាលជួយតម្រុបបំផងផងហើយគេមើលថែដឹកដល់យើងផងហើយយើងបែរត្រឡប់ទៅប្រទេសផ្សេងផ្សេងបានន័យថាអភ័ព្វហើយអត់បាយអត់ទឹកផងសួរយើងមានអត់បាយអត់ទឹកអីទេនៅស្រុកនេះគ្រាន់តែថាអត់ យើងធ្វើចាត់តាល័យសាក់អញ្ចឹងរដ្ឋគេជួយទៅឧបត្ថម្ភលុយគ្រប់គ្រាន់ក្នុងការប្រើប្រាស់ចាយវិញគ្រប់សពហើយសួរនៅខាងដូចជាវៀតណាមនៅកម្ពុជាក្រោមអីគឺអត់មានទេមានតែយើងធ្វើចាត់តាល័យសាក់ឯងគេយកយើងមួយថ្ងៃ80ពាន់ទៀតណែហើយអ្នកដែលធ្វើធ្វើធ្វើការធ្វើអីគឺបានន័យថាបាត់បង់ការងារច្រើនមែនទែនបានន័យថាយើងសំណាង ជាងគេនៅខាងនោះអញ្ចឹងយើងតែគួរគិតពិចារណាថាយើងនឹងគួរតែយកចិត្តទុកដាក់ឲ្យមែនទែនគួរតែគោរពច្បាប់ឲ្យមែនទែន ហើយនិយាយពីរឿងឆ្នាំវិញនៅស្រុកនេះអត់មានឆ្នាំចាក់ទេនៅខាងវៀតណាមនោះអត់អត់អត់មានឆ្នាំទេឃើញបានន័យថាគេឲ្យឆ្នាំប៉ុន្មានគឺមិនតាន់ដល់ប្រជាជនដែលក្រក្រផងដែលសូថានៅកម្ពុជាក្រមានឆ្នាំចាក់អត់ប៉ុន្តែយើងគិតថានៅអូស្ត្រាលីនេះគឺសំណាងតែមែនទែនមានឆ្នាំឲ្យចាក់ហើយអញ្ជើញឲ្យទៅចាក់មិនចាំងចាក់ទៅទៀត ណែវាខុសគ្នាបានន័យថាយើងគិតពិចារណាប្រទេសដែលមានហើយស្រួលហើយហេតុដូចម្ដេចបានជាយើងមិនគោរពហើយយើងធ្វើឲ្យស្រួលដល់ដល់រដ្ឋាភិបាល ទៅហើយយើងស្រួលដល់ខ្លួនយើងទៀតហើយនឹងក្រុមគ្រួសារយើងសហគមន៍យើងទៀតហើយយើងបែរទៅនោះអត់មានឆ្នាំហើយអ្នកខ្លះទៅចង់ចាក់ឆ្នាំចាក់អីអញ្ចឹងត្រូវតែងត្រូវអីគឺអត់មានឆ្នាំទៅទៀតអ្នកបានន័យថាយើងសំណាងហើយហើយល្អទៀតក្រតែថាយើងគោរពឲ្យទៅតាមគោលការណ៍របស់រដ្ឋាភិបាលឬក៏តាមក្រសួងសុខាភិបាលដែលគេណែនាំដែលគេយកចិត្ត ទុកដាក់ជាមួយយើងទៅអានឹងបានន័យថាប្រទេសយើងវាទៅល្អហើយហើយមានអីដែលត្រូវភ័យខ្លាចមានអីដែលត្រូវតាក់ស្លិតអីល្អមានអីគ្រប់សពដែលត្រូវការពារក្រោយណាឲ្យយើងនឹងក្នុងស្ថានភាពនេះយើងស្ងប់ស្ងាត់ មួយរយៈសិនយើងកុំអាលជប់លៀងកុំអាលជប់ជុំគ្នាច្រើនអីនាំឲ្យមានបញ្ហាដល់ខ្លួនយើងផងសហគមន៍យើង ផងក្រុមគ្រួសារយើងផងគឺបញ្ហាមែនទេប្រសិនបើយើងចង់បានជួបជុំគ្នានៅក្នុងពេលឆាប់ឆាប់នេះតើយើងគោរពច្បាប់ទាំងអស់គ្នាកុំឲ្យមានកាត់ឡើងបានដូចថាយើងមានពេលវេលាជួបជុំគ្នា បងប្អូនអីញាតិមិត្តទៅណាមកណាដោយសេរីដោយដែលយើងមិនតាន់មានរឿងជំងឺនឹងកើតឡើងហើយខ្ញុំក៏នៅសង្គមនេះនឹងប្រវត្តិណាហើយពីអូនទៅដល់បងប្អូនយើងគោរពទៅតាមគោលការណ៍សុខាភិបាល ហើយគ្រប់ទៅតាមដូចថាលក្ខខណ្ឌអ្វីដែលគេដាក់ចេញមកអីយ៉ាងណាយ៉ាងណាយើងគ្រប់ទៅតាមនឹងទៅហើយអញ្ជើញបងប្អូនទាំងអស់គ្នាហ្នឹងទៅទៅចាក់វសាំងផងព្រោះអាត្មាសំណាងល្អបានមកនេះគឺចាក់វសាំងហើយណាសំណាងល្អមែនទេបើសិនថានៅស្រុកខ្មែរឬកន្លែងណាផ្សេងទៀតអាត្មាប្រហែលជាគ្មានសំណាងបានចាក់វសាំងទេអញ្ចឹងគ្រាន់តែអញ្ជើញបងប្អូនទាំងអស់គ្នាគួរតែសហការជាមួយសុខាភិបាលហើយស្ដាប់តាមទៅហើយកុំជឿអ្វីដែលមិនគួរជឿព្រះជាម្ចាស់ឯអាណាជួយយើង ប្រសិនបើខ្លួនយើងមិនជួយខ្លួនយើងទេគ្មានព្រះជាម្ចាស់ណាជួយយើងបានឡើយណាសូមចូលរួមតែប៉ុណ្ណោះអរគុណច្រើនអរអរគុណណាអរគុណគុណចាស់សូមនីបានលើកអំពីហេតុផលហើយនឹងការណែនាំដល់ប្រិយមិត្តជាពិសេសគឺញាតិញោមពិតបរិស័ទខ្មែរយើងមេត្តាធ្វើយ៉ាងណាចាក់វ៉ាសាំងឲ្យតាន់ពេលវេលាដោយព្រះអង្គគុណចាស់បានលើកឡើងអញ្ចឹងឥឡូវយើងបែរមកជួបលោកតាមេហៀងម្ដងទៀតដើម្បីជួយបញ្យល់អំពី រោគមួយដែលបងបានផ្ញើមកអាត្មាហ្នឹងរោគឆ្លងតាមរយៈហៅលូ ទឹកស្អុយហ្នឹងណាអឺវាកើតឡើងដោយដោយចៃដន្យយ៉ាងណា ដែរបងសូមជើញរៀបរាប់រឿងនេះតិចមកបាទអឺកណាគុណចាស់ដេញព័ត៌មានជាភាសាអង់គ្លេសដែលកណាផ្ញើជូនដេគុណហ្នឹងហ្នឹងគឺតមកពីការចូលរួមសំណួររបស់ដេគុណកាលពីកម្មវិធីថ្ងៃ ប្រហោះសប្តាហ៍មុនអឺ ដោយសារតែមានបងប្អូនខ្មែរយើងមួយចំនួនគាត់ឃើញព័ត៌មាន តាមកញ្ចក់ទូរទស្សន៍តាក់ទងជាមួយថាមានគេហៅមានគេរកឃើញមេរោគ virus covid ហ្នឹងតាមបំពង់ដេញទឹកលូដែលហូរចេញពីផ្ទះហើយពួកគាត់មាន ការបារម្ភភ័យខ្លាចច្រើនលោដេញណែឆ្លងឬមួយក៏គាត់ទៅប៉ះទឹកហ្នឹងឬក៏យកទឹកដែលនៅ នៅផ្ទះហ្នឹងគឺมันអាចទទួលទានបានដូចមុនខ្លាចឆ្លងឬក៏ដេញអីចឹងទៅអញ្ចឹងព័ត៌មានដែលកណាដេញបានបញ្ជូនគុណហ្នឹងគឺតកតងជាមួយនឹងអាការដែលអ្នកវិទ្យាសាស្ត្រក្រមក្រមអ្នកស្វែងរកដោយដែលកណា លើកឡើងពីកម្មវិធីលើកមុនអញ្ចឹងគឺគេធ្វើតេស្តតាមរយៈលូទឹកគឺតាមរយៈលូទឹកមេលូទឹកដែលហូរចេញពីផ្ទះមិនមែនហូរចូល ដេញផ្ទះសម្រាប់ទឹកយើងបរិភោគទេគឺដេញណានឹងគឺគេចង់ធ្វើឲ្យច្បាស់ការពារទុកមុនដើម្បីឲ្យក្រមអ្នកដែលប្រយុទ្ធជាមួយនឹង COVID-19 ក្រមជួរមុខហ្នឹងគេអាចប្រាប់ទៅប្រជាជននៅក្នុងតំបន់ណា នៅកន្លែងណា សង្កាត់ណាដើម្បីឲ្យដឹងថានេះឥឡូវនេះគឺគេរកឃើញដេញតាមតាមប្រព័ន្ធលូទឹកហ្នឹងនៅក្នុងតំបន់នេះគឺមាន វាអាចមានដោយសារតែគេរកឃើញយើងហៅថាបំណែកឬក៏ដេញបំណាក់យើងហៅថា fragments ដូចគុណហើយអញ្ចឹងគឺបានសេចក្តីថាគេយកដេញគំរូ គេយកដេញ sample ពីពីលូទឹកច្រើនតំបន់ហើយគេយក ទៅធ្វើ experiment ទៅធ្វើបទពិសោធន៍ទៅដើម្បីរកតែកាលណាគេឃើញ fragment របស់ COVID-19 ហ្នឹងគឺបានសេចក្តីថា ទី1នៅក្នុងតំបន់ហ្នឹងវាអាចមានប្រជាជន ដែលមាន positive ឬមួយក៏វាអាចមានដេញឲ្យ positive ហ្នឹងគឺគាត់អត់ទាន់បានទៅពិនិត្យឬមួយក៏គាត់ធ្លាប់មាន positive ហើយគាត់ជាហើយ ដោយអត់ដឹងខ្លួនថាខ្លួនឯងហ្នឹងមានមាន COVID-19 ហ្នឹងពីព្រោះថាដេញឲ្យដេញតាមប្រព័ន្ធលូទឹកហ្នឹងគឺដេញគេអាចយកទឹកពីហ្នឹងគឺទឹកហូររួម គឺហូរចេញ ពីបន្ទប់ទឹកហូរចេញពីបង្គន់ហូរចេញពីដេញ កន្លែងបោកខោអាវយើងហ្នឹងគឺ laundry អីទាំងអស់ហ្នឹងទាំងអស់ហ្នឹងគឺគេធ្វើដើម្បីការពារមុនដើម្បីប្រាប់ទៅប្រជាជននៅក្នុងតំបន់ហ្នឹងថាឥឡូវហ្នឹងនៅក្នុងតំបន់ហ្នឹងគឺមានរកឃើញថាមាន COVID 19អញ្ចឹងបើសិនជាប្រជាជននៅក្នុងតំបន់ហ្នឹងបើសិនជាគាត់ដូចថា មានសញ្ញាណាមួយ ដែលស្តៀងទៅនឹងផ្ដាសាយហ្នឹងដូចក្តៅខ្លួន ឡើងកម្ដៅឈឺបំពង់កបាត់រសជាតិ ឬមួយក៏ដេញសូម្បីតែរោគសញ្ញាតិចតួចក៏ដោយគឺត្រូវទៅធ្វើតេស្តពីព្រោះថាតំបន់ហ្នឹងគឺមានរោគឃើញថាមានកូវីដអញ្ចឹងគឺមិនមែនបានសេចក្តីថាទឹកដែលយើងយកទៅបរិភោគហ្នឹងវាមានមេរោគកូវីដហើយអាចចម្លងបាននោះទេបានសេចក្តីថានៅក្នុងតំបន់ហ្នឹងពេលដែលអ្នកវិទ្យាសាស្ត្រគេយកទៅគេយកទឹកដែលហូរដែលលូហូរចេញពីផ្ទះហ្នឹងដើម្បីធ្វើឲ្យប្រកាសថា ដេញនៅក្នុងតំបន់ហ្នឹងគឺការពារទុកជាមុនណាដេគុណហើយសូមជម្រាបថាការដែលគេធ្វើតេស្តនេះមិនមែនគ្រាន់តែធ្វើតេស្តតាមលូទឹកដែលហូរចេញពីផ្ទះនៅក្នុងតំបន់ទេគឺក្រុមអ្នកវិទ្យាសាស្ត្រគឺគាត់ធ្វើតេស្តតាមសូម្បីទៅតាមដេញគឺគាត់ជ្រើសរើសដូចតាមយានយន្តសាធារណៈដូចជារទេះភ្លើងឡានបាសនៅតាមទីផ្សារទាំងអស់ហ្នឹងគឺគេយកជា sample ដើម្បីការពារមុនដើម្បី មានដេញបើកាលណាឃើញដេញ fragment ឃើញបំណែកណារបស់ virus 19ហ្នឹងគឺគេត្រូវប្រាប់ទៅតំបន់ហ្នឹងតែម្ដង ឬក៏ដេញជូនដំណឹង ទៅ អ្នកដែលធ្វើដំណើរតាមរថភ្លើងហ្នឹង ជូនដំណឹងទៅអ្នកដែលជិះឡានបាសហ្នឹងឬក៏ជូនដំណឹងអ្នកដែលទៅទិញម្ហូបអាហារនៅតំបន់ហ្នឹងអញ្ចឹងហើយដោយតែបងស្រីកងលើកឡើងហ្នឹងគឺសំខាន់ណាស់នៅរដ្ឋ Victoria នេះគឺយើងមានយើងហៅថា code ដេញ QR code system connect គណៈជឿថានៅ Adelaide ហើយនឹងនៅដេញ Sydney ហ្នឹងនឹងរាប់ផ្សេងផ្សេងទៀតហ្នឹងក៏ប្រហែលជាមានប្រហាក់ប្រហែលគ្នាដែរគឺវាងាយស្រួលទេគឺបានសេចក្តីថាពេលដែលយើងធ្វើដំណើរមុននឹងចូលឡានបាសគឺយើងថត QR code ហ្នឹងទៅបានសេចក្តីថាបើកាលណានៅក្នុងឡាន បាសហ្នឹងពេលដែលយើងធ្វើដំណើរក្នុងចន្លោះហ្នឹងហើយមានអ្នក positive គឺដេញក្រុមការងារហ្នឹងគេអាច ជូនដំណឹងមកមកអ្នកដែលធ្វើហ្នឹងមកអ្នកដែលធ្វើដំណើរហ្នឹងឬមួយក៏គេ test ទៅឃើញដេញណាពេលយើងទៅផ្សារដេញយើងថត QR code ឬមួយក៏ចូលនៅក្នុងហាងណាមួយហ្នឹងគឺដេញហាងភាកច្រើនហ្នឹងឥឡូវនៅរដ្ឋ Victoria នេះ លើកលែងតែហាងខ្លះប៉ុន្តែសឹងតែ100%ហ្នឹងគឺមាន QR code ហាងដែលអត់មាន QR code ហ្នឹងគឺគាត់មានសភៅគាត់មួយគាត់ឈ្មោះលេខទូរស័ព្ទម៉ោងពេលវេលាដែលយើងចូលទៅក្នុងហាងនឹងគុណ ដើម្បីថាមានរឿងអីមួយដេញតែគេរកឃើញយក sample ទៅឬមួយក៏មានអ្នកណាផ្សេងដែលចូលទៅក្នុងហាងហ្នឹងហើយពេលក្រោយទៅគេដេញរកឃើញ ថា positive ហ្នឹងគឺគេអាចជូនដំណឹងមកអាហ្នឹងគឺជាផ្នែកមួយទៀតនៅក្នុងការទប់ស្កាត់ដែលសម្រាប់ក្រុមយើងហៅថា contact tracing គឺក្រុមរោគ COVID ហ្នឹងដើម្បីទប់ស្កាត់មុនជូនដំណឹងឲ្យបានមុនដើម្បីកុំឲ្យអ្នកដែលដេញអ្នកដែលបានឆ្លងហើយហ្នឹងគាត់អត់ដឹងខ្លួន ហើយអ្នកដែលទៅចូលរួមទៅចិត្តយើងហៅថា exposure site ដែល update តាម website រហូតហ្នឹងដើម្បីដឹងថាអ្នកកន្លែងដែលយើងទៅហ្នឹងគឺមានអ្នក covid គេទៅអញ្ចឹងបើសិនណាជាអឺបើសិនជាយើងមានរោគសញ្ញាណាមួយត្រូវទៅធ្វើតេស្តភ្លាមឬមួយក៏ដេញយើងដឹងថាយើងធ្លាប់ទៅកន្លែងដែលមានអ្នក positive គាត់ទៅហ្នឹងក៏ត្រូវតែធ្វើតេស្តភ្លាមភ្លាមដែរហើយរងចាំលទ្ធផល ជៀសវាងនៅនៅការធ្វេសជៀសវាងនៅការធ្វេសប្រហែសដោយដោយមិនបាន ដឹងនឹងហើយដែលដេញបងស្រីកងគាត់លើកឡើងអំពី contact tracing គុណដូចគុណកណ្ដាលគ្រាន់តែចង់បន្ថែមជាមួយ នឹងការបវរណាឬក៏អំពាវនាវរបស់និគុណសូមនីនៅក្នុងពេលដែលមាន COVID-19 នៅពេលដែលមាន lockdown នេះ គឺមានការលំបាកណាស់ផ្នែកខាងផ្លូវចិត្ត ប្រជាជនមួយចំនួនពិតប្រកបហើយដេញសហគមន៍ខ្មែរយើងក៏នៅក្នុងនឹងដែរហ្នឹងគឺខិតខំប្រឹងប្រែងនៅក្នុងការគោរពចូលរួមសហការជាមួយនឹងចំណាត់ការគ្រប់របស់ដេញរដ្ឋាភិបាលក៏ប៉ុន្តែក៏មិនអាចខាត់ខាំងចិត្តកុំឲ្យភ័យកុំឲ្យតបប្រមល់កុំឲ្យព្រួយបារម្ភដែរដូច្នេះដេញបើសិនជាអាចដេញតាមបទពិសោធន៍របស់គណៈដែលបានឃើញ ដេញក្រមស្នងការពហុវប្បធម៌នៅក្នុងរដ្ឋ Victoria នេះដែលយើងហៅថា Multicultural Commission ហើយក៏ប្រហែលជាប្រហាក់ប្រហែលជាមួយនឹងរដ្ឋ New South Wales ហ្នឹងគឺគាត់តាមរយៈសហគមន៍នីមួយនីមួយរបស់គាត់តាមរយៈ mosque តាមរយៈ church របស់គាត់ហ្នឹងគឺគាត់បណ្ដាក់គ្នា ដើម្បី ទូរស័ព្ទសួរសុខទុក្ខទៅវិញទៅមកហើយបើសិនយើងដឹងថា សមាជិករបស់សហគមន៍របស់យើង ណាដែលគាត់មានភាពជរាចាស់ជរា ដែលគាត់ អាចលំបាកនៅក្នុងការធ្វើដំណើរទៅទិញម្ហូបឬក៏គាត់ព្រួយបារម្ភដេញច្រើនហ្នឹងយើងអាសាតាក់ទងទៅដើម្បីជួយចែករំលែកទីមួយចែករំលែកព័ត៌មានផងហើយទីពីរដើម្បីបាន ដឹងសុខដឹងទុក្ខរបស់គាត់ជួនកាលគាត់ដេញខ្វះមិនមិនមែនថាខ្វះទេក៏ប៉ុន្តែគាត់អាចដេញទទួលនៅព័ត៌មានដូចដែលលើកឡើងកាលពីសប្តាហ៍មុនពីព្រោះថាសហគមន៍ពហុវប្បធម៌ហ្នឹងគឺមានការលំបាកនៅក្នុងការទទួលព័ត៌មានពី mainstream media ដោយតាមកញ្ចក់ទូរទស្សន៍ ដេញ channel ផ្សេងផ្សេងហ្នឹងគឺមានសពគ្រប់ក៏ប៉ុន្តែសហគមន៍ពហុអបធរគឺលំបាកនៅក្នុងការទទួលបានព័ត៌មានទាំងអស់នោះដូចគុណហើយដេញសំខាន់ហ្នឹងគឺព័ត៌មានដែលគាត់ច្រើន តែទទួលបានហ្នឹងដោយសារតែសង្គមនីមួយៗហ្នឹងច្រើនតែពឹងផ្អែកទៅលើ Facebook ហើយ Facebook ហ្នឹងមិនមែនទទួលព័ត៌មានបានពីដេញសារសារព័ត៌មាននៅអូស្ត្រាលីនេះទេច្រើនតែទទួលព័ត៌មានពីប្រទេសកំណើត ហើយប្រទេសកំណើតឧទាហរណ៍ដូចកម្មវិធីខ្មែរយើងហ្នឹងចំណាត់ការនៅប្រទេសកម្ពុជាឬក៏ពលរដ្ឋមានដែលទទួលបានហ្នឹងវាខុសគ្នាជាមួយនឹងពលរដ្ឋមាននិងចំណាត់ការនៅក្នុងរដ្ឋយើងនេះអូខេហើយដល់ពេលអញ្ចឹងហើយបានការដែលតាក់ទងទូរស័ព្ទឬមួយក៏តាមកម្មវិធីដេញ KK CCTV នេះគឺមានសារៈសំខាន់ណាស់ដើម្បីធ្វើម៉េចឲ្យពុទ្ធបរិស័ទនិងដេញប្រជាជនខ្មែរយើងទាំងនៅក្នុងប្រទេសអូស្ត្រាលីរដ្ឋផ្សេងផ្សេងនឹងបានទទួលបានពលរដ្ឋមាន កុំឲ្យគាត់ភ័យបារម្ភដេញខ្លាំងពេកនៅក្នុងការទប់ទល់ជាមួយនឹង COVID-19 នេះក៏ប៉ុន្តែគឺសហការនឹងតាមដានព័ត៌មានដើម្បីយើងចូលរួមទាំងអស់គ្នានៅក្នុងការទប់ទល់នៅក្នុងការរុញដេញវីរុស19នេះឲ្យចុះនៅក្នុងកម្រិតមួយដែលក្រមវិទ្យាសាស្ត្រក្រមពេទ្យដែលគាត់ឈរពាំងមុខគាត់ការពារយើងនឹងឲ្យគាត់អាចដេញបំពេញការងាររបស់គាត់ឲ្យបានឆាប់ ដើម្បីយើងបើករដ្ឋរបស់យើងនីមួយនីមួយហ្នឹងឆាប់ដែរគុណអូល្អមែនទេលោកតាបញ្ហៀងបានគុណបងការចាប់អារម្មណ៍ហើយនឹងការលើកទឹកចិត្តនឹងល្អមែនទេស្មាក៏សូមគ្រប់គ្រងនៅកម្រិតរបស់លោកតាមិហៀងក្នុងនាមជាអ្នកបម្រើ សង្គមខ្មែរយើងណាដូច្នេះអរគុណណាលោកតាមិហៀងឥឡូវបែរមកជួបអ្នកស្រីកងស្រីទុយម្ដងទៀតដើម្បី ធ្វើយ៉ាងណារដ្ឋរបស់យើងខាងរដ្ឋ New South Wales នេះមានគំនិតប្រហាក់ប្រហែលគ្នាដូចជាលោកតាមីហេបានរៀបរាប់ខាងលើអញ្ចឹងយើងត្រូវតែមានការតំណែងតំណងគាត់ដូចជាគណៈស្រីកងសេទុចសាអាសាបានរៀបរាប់ថាទេទៅគាត់ហើយលើកទឹកចិត្តគាត់នោះឥឡូវយើងមានមានសកម្មភាពហ្នឹងមានធ្វើសពថ្ងៃដែរទេអ្នកស្រីគាត់ទៅនិយាយទៅ សកម្មភាពទាំងអស់ហ្នឹងមិនមិនមិនដាល់ឈប់ហើយ ក៏មិនបន្ថយតែមានតែធ្វើលើសដើមគុណចាស់ចង់និយាយថាបើយើងធ្លាប់ធ្វើមួយសប្តាហ៍ពីរដងឥឡូវហ្នឹងសឹងតែយើងទំនាក់ទំនងទៅគាត់រាល់ថ្ងៃហើយអ្វីដែលផ្ដោតទៅលើអ្វីដែលលោកតាក់មិញហៀងមានប្រសាសន៍ផងដែរតកតងទៅនឹងបណ្ដាញព័ត៌មានដែលប្រជាពលរដ្ឋយើងត្រូវតែក្តាប់នេះចូលក្នុងអការវិធានការបង្ការអការឆ្លងនៃមេរោគ COVID-19 ទី1គឺការក្តាប់ ព័ត៌មានឲ្យទាន់ហេតុការណ៍ជារៀងរាល់ថ្ងៃអញ្ចឹងយើងដឹងថាសហគមន៍របស់យើង គឺផ្នែកភាសាហ្នឹងជាពិសេសលោកយាយលោកតាហ្នឹងគឺខ្លះគាត់មិនសូវមានយល់ច្បាស់អញ្ចឹងយើងធ្វើយ៉ាងណាជូនព័ត៌មានឲ្យគាត់ឲ្យទាន់ហេតុការណ៍ហ្នឹងហើយបញ្យលឲ្យគាត់ក្តោបព័ត៌មានហ្នឹងមកពីប្រព័ន្ធណាខ្លះ ដូចជាខាងក្រសួងសុខាភិបាលគឺគេមានព័ត៌មានជារៀងរាល់ថ្ងៃខាង multicultural ខាងអាហ្នឹងគេហៅអឺលោកតាមីងជួយជួយតម្រូវនេះខ្ញុំផងបើសិនជាខុសខាងខាង multicultural ហ្នឹងក៏គេមានព័ត៌មានហើយខាងវិទ្យុខាងទូរទស្សន៍លេខ9លេខ7ហ្នឹងកលតិស័កហ្នឹងហើយខាងសាលាក្រុង គឺគឺគេមាន Facebook page របស់គេដែលយើងអាចជឿជាក់បាន ហើយអាត្រង់កន្លែងហ្នឹងហើយដែលត្រូវយើងបញ្យល់ប្រាប់គាត់ថានេះ គឺជាបណ្ដាញព័ត៌មានដែលបងប្អូនអាចទុកចិត្តប្រើជាការបានហើយបើសិនជាគាត់មានចងល់យ៉ាងណាយ៉ាងណីគឺយើងត្រូវតែបើកចំហ24ម៉ោង ក្នុងនាមជាសហការីនៃសហគមន៍យើងអត់មានផ្លូវអីផ្សេងក្រៅពីបើក ចំហ24ម៉ោង ថាគាត់មានកលៈទេសៈពេលណា ក៏គាត់គាត់ផ្ញើតាម chat ក៏បានគាត់ផ្ញើតាមសារក៏បានគាត់ទូរស័ព្ទមកក៏បានពីព្រោះខ្ញុំកណ្ដាលនេះខ្ញុំដឹងថានៅក្នុងប្រទេសអូស្ត្រាលីនេះអឺច្បាប់ទម្លាប់គឺគេពិតប្រកបរបស់គេណាអញ្ចឹងពេលខ្លះអ៊ីមែលគឺយកជាការបានការនិយាយតាមឆែតគឺវាយកជាការអត់បានទេប៉ុន្តែក្នុងកលតិស័កខ្លះប្រជាពលរដ្ឋខ្លះគឺគាត់រវល់គាត់អីទៅគាត់ផ្ញើឆែតមកឲ្យយើងអញ្ចឹងទៅ ពេលយើងត្នេយើងផ្ញើសំឡេងទៅឲ្យគាត់វិញអញ្ចឹងទៅ ឧទាហរណ៍កថាគាត់ទៅបញ្ចាក់ថ្នាំ AstraZeneca ហើយបងឥឡូវនឹងខ្ញុំមានអាការៈរោគអញ្ចេះតើខ្ញុំគួរបារម្ភខ្ញុំធ្វើយ៉ាងម៉េចអញ្ចឹងពេលដែលគាត់ផ្ញើឆែតនឹងមកឲ្យយើងមកផ្លេតហ្នឹងយើងចាប់បានយើងជូនឆែតទៅឲ្យគាត់ព្រាមអញ្ចឹងគាត់យល់ឃើញឃើញដល់អញ្ចឹងទៅផ្លូវអារម្មណ៍គាត់រៀងធូរបន្តិចបានអញ្ចឹងអ្វីដែលយើងធ្វើយើងត្រូវតែដឹងថាតើកលៈទេសៈតម្រូវការរបស់ប្រជាពលរដ្ឋយើងនឹងអ្វីដែលវាជាការស្រួលជាទីបំផុត ក្នុងអ្វីដែលគាត់តាក់ទងមកដល់យើងហ្នឹងហើយទោះបីជាយើងដឹងថាក្រសួងផ្សេងផ្សេងប្រហែលជាយើងយក voice ទៅឲ្យគេស្ដាប់ហ្នឹងគេមិនដឹងថា voice ហ្នឹងស្អីផងប៉ុន្តែសម្រាប់សហគមន៍យើងហ្នឹងវាមានផលប្រយោជន៍ល្អដែលជួយផ្លូវអារម្មណ៍របស់គាត់ហើយជួយឲ្យគាត់យល់ហើយជួនកាលណាចំពោះខ្ញុំកណាធ្វើការពេញម៉ោងពេលខ្លះមួយនាទីមួយ second ហ្នឹងគឺវាវាមានតម្លៃដែលយើងអាចផ្ញើ voice ទៅឲ្យគាត់មក play ហ្នឹងគាត់យល់បាត់ដែរ ចឹងគាត់យល់គាត់ថាអូកន្លែងចាក់ថ្នាំវ៉ាក់សាំងនៅកន្លែងណាឥឡូវហ្នឹងនៅនៅកន្លែងនេះគេមានអូនឯងទៅកន្លែងហ្នឹងភ្លាមបានភ្លាមអញ្ចឹងវាតន់ហេតុការអញ្ចឹងអញ្ចឹងអានឹងគឺជាមធ្យោបាយមួយដែលយើងចង់និយាយថាយើងផ្ដល់ព័ត៌មានឲ្យប្រជាពលរដ្ឋផងយើងជំរាបគាត់អំពីកលៈទេសៈបច្ចុប្បន្ននេះផងប៉ុន្តែវាតម្រូវការឲ្យយើងនឹងចង់និយាយថា20យើងមាន24ម៉ោងដូចគ្នាប៉ុន្តែយើងឆ្នៃយ៉ាងណាឆ្លៀតយ៉ាងណា អាឱកាសដែលយើងជូនព័ត៌មានគាត់ហ្នឹងហើយជួនកាលពេលដែលម្នាក់មួយតាក់ទងមកយើងជម្រាបគាត់ឲ្យគាត់ជួយអូខេអូនឯងមានក្រុមអូនឯងប្រហែល4 10នាក់ដែលមាន Facebook Chat ដូចគ្នាអញ្ចឹងអូនឯងជួយផ្សាយព័ត៌មាននេះជំនួសបងផងព្រោះបងទឹកតែទទួលព័ត៌មាននេះបានថ្មីថ្មីអញ្ចឹងអាតិចនិចបន្តិចបន្តិចបន្តិចហ្នឹងបើដែលយើងគិតថាអត់មានសារៈសំខាន់ណាប៉ុន្តែកណា សង្កេតមើលកលៈទេសៈជាងជាងមួយឆ្នាំនេះ គឺអញ្ចឹងអញ្ចឹងគឺមានសារៈសំខាន់ណាគុណចាស់គឺជួយសម្រួលដល់ផ្លូវអារម្មណ៍របស់គាត់ហ្មងជួយឲ្យគាត់យល់ហ្មងអញ្ចឹងគុណចាស់អូខេអញ្ចឹងអញ្ចឹងប្រជាពលរដ្ឋខ្មែរយើងនិយាយទៅមនុស្សមនុស្សចាស់ចាស់គាត់មានការព្រួយបារម្ភអញ្ចឹងវាដោយសារគាត់ទទួលព័ត៌មានអត់បានគ្រប់ជ្រុងជ្រោយហើយមួយទៀតគាត់ភ័យដូចជាបានរៀបរាប់ខាងលើដោយសារតែគាត់មិនសូវចេះភាសាអង់គ្លេសនឹងមួយផងអញ ដូច្នេះយើងមានការលើកទឹកចិត្តក្នុងការទេខសួរចឹងទៅក៏ដើម្បីជាការលើកទឹកចិត្តពួកគាត់មកឲ្យបានមានកម្លាំងទឹកចិត្តណាហើយតាមមួយទៀតគាត់ក៏ដូចជាតាលោកតាវិហេងបានរៀបរាប់ចឹងមនុស្សចាស់គាត់នៅម្នាក់ឯងដល់ពេលនៅម្នាក់ឯងគាត់ឯកោខ្លាំងណាស់តែឯកោហ្នឹងគាត់ថាដល់ពេលស្ថានភាពបិទចឹងទៀតជំងឺផ្សេងផ្សេងក៏វាជាឱកាសនិយមរបស់ជំងឺដែរឧទាហរណ៍ថា ជំងឺបេះដូងឧទាហរណ៍ថាគាត់ទៅណាអត់បានទៅវាជា stress ឡើង stress ឡើងធ្វើឲ្យបេះដូងគាត់ដើរលឿនហើយគេហៅថាឈាមគាត់ក៏ឡើងខ្ពស់ដែរអញ្ចឹងលោកតាមីហៀមានអីថែមពេលចាំក្រោយដើម្បីជាការសំណងពរទេអឺដូចគុណម្ចាស់កណ្ដាលគ្រាន់តែចង់ចូលរួម ជាមួយនឹងការលំបាករបស់ ប្រជាជនសហគមន៍ខ្មែរយើងគ្រប់រដ្ឋទាំងអស់ជាពិសេសនៅក្នុងពេលនេះគឺរដ្ឋ New South Wales ខាង Sydney ហើយនិងខាង រដ្ឋពិធរៀននេះអំបញ្ញមិញកណា បាន ស្ដាប់ឮអំពីដេគុណសូមនី ដូចជាមិនមិនមិនអីទេអញ្ចឹងគឺសូមជូនជូនពរឲ្យខាងអាដលេតរួចផុតទាំងស្រុងកុំឲ្យរោគ COVID-19 នេះយាយីដេញសូមអំពាវនាវសារជាថ្មីម្ដងទៀតដោយដែលបងសៃកងបាន លើកឡើង គឺថាធ្វើម៉េចដេញសហគមន៍យើង គឺមានការដេញ ចូលរួមតាំងតែពីដើម ទីមកសូមបន្តចូលរួមសហការជាមួយនឹងយើងហៅថាអ្នកដែលប្រយុទ្ធទប់ទល់ជាមួយ COVID-19 ជាពិសេសគឺក្រមវិទ្យាសាស្ត្រក្រមពេទ្យ nurse រហូតទៅដល់ខាង EMBO ambulance អីទាំងអស់ដែលពួកគាត់បានឈរជួរមុខការពារសុវត្ថិភាពការពារសេរីភាពឲ្យយើង ទាំងអស់គ្នាកិច្ចការរបស់ប្រជាជននៅក្នុងរដ្ឋនីមួយៗដែលមិនមែនជាអ្នក នៅក្នុងជួរមុខហ្នឹងគឺងាយស្រួលទេហើយសាមញ្ញទៀតគឺដេញសហការហើយនឹងតាមដានដេញអនុវត្តឲ្យបានទាំងអស់គ្នា នៅក្នុងពេលនេះអ្វីដែលការពារល្អបំផុតហ្នឹងគឺការដេញគោរពតាមអ្វីដែលដេញក្រសួងបានដេញផ្ដាល់ជូន ដូចជាបងសៃកងបានលើកឡើងហើយគឺនៅគម្លាតគ្នាមួយរយៈសិនដើម្បីយើងអាចជួបជុំគ្នាវិញបានហើយដេញលាងដៃជាមួយទឹកអកុល បើសិនជាមានរោគសញ្ញាណាមួយក៏ដោយ ដូចជាឈឺបំពង់កឡើងកម្ដៅដេញបាត់រសជាតិឬមួយក៏អស់កម្លាំងអីទាំងអស់ហ្នឹងសូម្បីតែបន្តិចបន្តួចសូមតែធ្វើតេស្តពីព្រោះថានៅក្នុងរដ្ឋវិទូរីនេះការធ្វើតេស្តហ្នឹងបើសិនជាអ្នកដែលគាត់ត្រូវឈប់សម្រាកពីការងារឬមួយក៏គាត់ដែលអស់ហើយគេហៅថា long service ហ្នឹងគឺរដ្ឋាភិបាលជួយ450ដុល្លារទៀតហើយការធ្វើតេស្តហ្នឹងគឺ free គឺអត់មានអស់ថវិកាទេហើយបើសិនជាគាត់ត្រូវ ធ្វើតេស្តហើយហើយឃើញថាមាន positive ត្រូវខកខានបំបានទៅធ្វើការហ្នឹងអាហ្នឹងគឺដោយដែលដឹកគុណដេញសូមនីធ្វើការចាប់អារម្មណ៍អញ្ចឹងគឺរដ្ឋាភិបាលជួយទាំងស្រុងដូច្នេះដេញសម្រាប់បងប្អូនដែលមានការលំបាកដេញនៅក្នុងការរោគជំនួយហ្នឹងគឺជំនួយទាំងអស់ហ្នឹងគឺមានតាមរយៈដេញ website របស់រដ្ឋាភិបាលហើយសំខាន់មួយទៀតហ្នឹងអ្វីដែលការពារល្អបំផុតនៅពេលនេះដឹកគុណគឺការទទួលបានវ៉ាក់សាំងហើយតាមដេញនៃរដ្ឋាភិបាលនៅក្នុងរដ្ឋ Victoria នេះក៏ប្រហែលជាមិនខុសពី New South Wales ដែរពីព្រោះថាកម្មវិធីចាក់វ៉ាក់សាំងនេះគឺជាកម្មវិធីរបស់រដ្ឋាភិបាលសហព័ន្ធគឺបានសេចក្តីថាវ៉ាក់សាំងណាដែលយើងអាចទទួលយកបានដែលបានមកដល់មុនឬមួយក៏គ្រប់អាយុ ឬមួយក៏ស្ថិតនៅក្នុងក្រុមដែលអាចចាក់បានឬក៏ត្រូវទទួលនឹងការចាក់ហ្នឹងសូមអញ្ជើញចូលរួមឲ្យបានរស់រាន់ពីព្រោះថាគ្រប់ដេញវ៉ាក់សាំងទាំងអស់ហ្នឹងគឺដើម្បីការពារដេញខ្ញុំបាន ខ្ញុំកណាបាន ដឹងថាមាន ការស្ទាក់ស្ទើរមួយចំនួនពីព្រោះថាមានបងប្អូនមួយចំនួនហ្នឹងក៏គាត់យល់ថាចាក់ AstraZeneca ប្រហែលជាអត់ល្អដូច Pfizer អញ្ចឹងចាំ Pfizer មកចាំចាក់អីអញ្ចឹងឬមួយក៏អញ្ចេះអញ្ចោះ ប៉ុន្តែ អ្វីដែលការពារល្អបំផុតនៅក្នុងកលៈទេសៈនេះនៅក្នុងពេលនេះគឺការទទួលបានវ៉ាក់សាំងចំពោះកណាការដែលអំពាវនាវគឺថាវ៉ាក់សាំងណាដែលអាចទទួលបាន គឺយើងគួរតែដេញចូលរួមដេញនៅក្នុងការទប់ស្កាត់ឲ្យបានមុនពីព្រោះថាលុះត្រាតែប្រជាជនអូស្ត្រាលីទាំងអស់70%ឡើងទទួលបានចាក់វ៉ាក់សាំងមាន ឱកាសនៅក្នុងការដែលជាសេរីភាព ប្រជាជន ទាំងអស់ចង់បានទេគុណបាទសាធុសាធុអរគុណដែរហ្នឹងហើយអឺយើងក៏ពេលវេលាក៏ល្មមដែរបានល្មមហើយអញ្ចឹងក៏គួរសមទៅតាមពេលវេលាប៉ុន្តែមុននឹងបញ្ចប់ក៏ខ្ញុំកណាសូមប្រគល់ទូនាទីគុណចាស់សូមមនី2នាទីគុណចាស់អឺ គួរតែលើកទឹកចិត្តចំក្រោយដល់អ្នកដែលធ្វើការដូចជាបងស្រីតូចហើយនិងបងតាវិហៀងនេះហើយយើងទាំងអស់គ្នាតើយើងទៅប្រឈមមុខក្នុងការបញ្យល់យ៉ាងណាឬក៏ធ្វើយើងលើកទឹកចិត្តគាត់យ៉ាងម៉េចដើម្បីកុំឲ្យគាត់អកខកចិត្តណាបើដែលគាត់កំពុងតែធ្វើការបើតែប្រជាពលរដ្ឋអត់ព្រមតាមអត់ព្រមស្ដាប់សោះអញ្ចឹងគុំចាស់មានវិធីណាមួយដើម្បីលើកទឹកចិត្តគ្នាយើងវិញនេះច្រើនអរគុណលោកបងច្រើនហើយមានតែមានតែ ថ្លែងអំណរអរគុណពេកចំពោះអឹមបងតមីហ៊ាននិងបងកងស្រីតូចដែលតែងតែយកចិត្តចំពោះលែងសហគមន៍ខ្មែរព្រមទាំងអឺនៅប្រទេសអូស្ត្រាលីទាំងមូលក៏ដូចជាពិភពលោកទាំងមូលផងដែរនេះរឿងនេះគឺជារឿងរួមហើយឃើញបងទាំងពីរអាត្មាតែតែតាមដាននៅការផ្សាយរបស់បងទាំងពីរហ្នឹងគឺឲ្យតឡើងគឺអាត្មាបានឃើញព័ត៌មានទាំងអស់នេះហើយ ហើយអាត្មានៅតែមានទំនុកទុកចិត្តចំពោះប្រទេសអូស្ត្រាលីរបស់យើងគឺធ្វើការមិនប្រហែសទេណារឿងវសាំងក្តីរឿងអីក្តីគេសិក្សានឹងគឺច្បាស់លាស់ណាស់ហើយយើងកុំយល់ទស្សនៈចាស់ចាស់ឬក៏ពីមុនហើយយកមកប្រើប្រៀបធៀបពីស្រុកជើងពីស្រុកអ្នកដែលមិនសូវជាតិលឿននឹងប្រៀបធៀបនៅស្រុកនេះអញ្ចឹងគឺបានន័យថាខុសគ្នាស្រុកនេះតាមគណៈសិក្សាហើយសង្កេតមើលគេគេធ្វើអីគឺច្បាស់លាស់តែម្ដង រឿងដូចជាវសាំងអីចឹងមិននឹងគេឲ្យយើងមកចាក់ម្ដងម្ដងគេទៅសិក្សាគេទៅស្រាវជ្រាវនឹងមើលតើវសាំងនឹងមានគុណភាពមានគុណភាពទទួលបានឬក៏មិនទទួលបានគឺគឺគេសិក្សានឹងច្បាស់លាស់ហើយគេមិននឹងអនុញ្ញាតឲ្យប្រជាជនគេនឹងចាក់នឹងគឺបានន័យថាគេទទួលស្គាល់ហើយបានន័យថាវសាំងនឹងល្អទៅគេអនុញ្ញាតឲ្យបានអញ្ចឹងខ្ញុំកណារនៅតែមាន ទំនុកទុកចិត្តចំពោះប្រទេសអូស្ត្រាលីរបស់យើងជាពិសេសគឺអ្នកដែលធ្វើការខាងក្រសួងសុខាភិបាលហ្នឹងគឺបានន័យថាគាត់ទៅសិក្សាហ្នឹងច្បាស់លាស់ហើយយើងមិនមែនធម្មតាធម្មតាយើងយើងក៏មានការសង្ស័យថាយកវសាំងពីនេះពីនោះឬក៏មិនល្អមិនអីអញ្ចឹងបើប្រទេសផ្សេងផ្សេងយើងមិនដឹងយ៉ាងណាទេប៉ុន្តែប្រទេសអូស្ត្រាលីគឺយើងទំនុកទុកចិត្តអឺទាំងទាំងស្រុងតែម្ដងណា ហើយយើងមើលគឺការចាក់ប្រសង់របស់យើងគឺយើងឃើញស្រាប់ហើយមានតែតំណាងរាសតំណាងអីក៏សុខចិត្តនេះចាក់ប្រសង់ហ្នឹងមុនគេទទួលដើម្បីឲ្យប្រជាជនយើងហ្នឹងទទួលអឺដឹងលើថាអូពួកគាត់នឹងបានចាក់បានអីអីចឹងពិតប្រកបមែនគឺមិនមែនប្រសង់អីដែលថាមិនទទួលដោយគុណភាពឯងបានន័យថាទទួលដោយគុណភាពឯងខ្ញុំកណា សមាធិមែនហើយសូមមានអឺការលើកទឹកចិត្តឲ្យសូមឲ្យបងទាំងអស់គ្នានោះគឺជួយបន្តបន្ថែមទៀតនៅការផ្ដល់នៅព័ត៌មាននេះគឺវាល្អណាស់សម្រាប់សហគមន៍របស់ ខ្មែរយើងផងហើយព្រមទាំងបងប្អូនយើងទូទៅទាំងអស់ជាពិសេសគឺខ្មែរយើងអ្នកគាត់មិនសូវចេះជាភាសាអង់គ្លេសឃើញ លោកបងតែតែប្រជុំនៅក្នុងសភាឬក៏ធ្វើការនៅសហគមន៍តែនយោបាយព័ត៌មានហ្នឹងគឺផ្ដាល់របានគាត់គឺបានន័យថាវាល្អមែនទេសម្រាប់ យើងទាំងអស់គ្នាជាពិសេសគឺខ្មែរដែលមិនសូវប្រើភាសាអង់គ្លេសបានគឺគាត់តែនយោបាយព័ត៌មានតនហេតុការតែម្ដងតាមថ្មតាមទស្សនាហើយនិងតាមដានមួយចឹងនៅតែគ្រប់គ្រងឲ្យលើកទឹកចិត្តឲ្យបង ជួយបន្ថែមទៀតដើម្បីជួយបងប្អូនយើងទាំងអស់គ្នាដែលគាត់ពិបាកខាងភាសាអីចឹងជួយសម្រួលដល់គាត់ហើយជូនពរបងមានសុខភាពល្អណា ហើយដំណើរការការទៅមុខជារលូនណាសូមអរគុណហ្នឹងហើយអរអរគុណដែរគុណចាស់អរគុណដែរអញ្ចឹងយើងមិនបាច់បន្តទៀតទេសេទួយមេថែមទេអត់ទេអឹមកណាសូមបន្ថែមបន្តិចទៀតគុណចាស់អឹមថែមតកតងសម្រាប់ប្រជាពលរដ្ឋដែលលោក បានទទួលដំណឹង ថាបានຕົកមេរោគ COVID-19 រួចទៅហើយអឹមឧទាហរណ៍ថាយើងមានអាការៈរោគយើងមានឈឺកកឬក៏ក្តៅខ្លួនយើងទៅធ្វើ test យើងទៅយកសំណាក់ធ្វើ test ហើយយើងត្រូវតែមកផ្ទះពាក់ម៉ាសហើយមកផ្ទះវិញហើយយើងអឺធ្វើចតាឡាយស័កនៅកតុបខ្លួនឯងតែម្នាក់គត់រងចាំលទ្ធផលរងចាំការណែនាំពីក្រសួងសុខាភិបាលអញ្ចឹងបើសិនជាពេលដែលយើងរងចាំនោះយើងទទួលលទ្ធផលមកវិជ្ជមាន គឺមានន័យថាយើងមានទុកមេរោគ COVID-19 គឺក្រសួងសុខាភិបាលគេតាក់ទងមកដល់យើងហើយហើយម្យ៉ាងទៀត ដែលយើងត្រូវដឹងបើសិនជាយើង នៅក្នុងក្រុមគ្រួសារហ្នឹងមានអឺ4 10នាក់ឧទាហរណ៍អញ្ចឹងមានម្នាក់ទុកមិនរកហើយអញ្ចឹងយើង ធ្វើយ៉ាងម៉េចយើងជាក្រុម គ្រួសារផ្សេងទៀតហ្នឹងគឺយើងត្រូវតែធ្វើ test បើសិនជា test លទ្ធផលចេញមកជាអវិជ្ជមានយើងក៏មិនគួរអឺបណ្ដោយថាអូយើងវិជ្ជមានហើយយើងអត់អីទេ គឺយើងត្រូវតែពាក់ម៉ាស់នៅក្នុងផ្ទះហ្នឹងយើងពាក់ម៉ាស់ផង ហើយអ្នកដែលមានផ្ទុកមេរោគ COVID-19 ដែលនៅឆ្ងាយក្នុងកតុបម្នាក់ឯងហ្នឹងយើងត្រូវតែប្រើចានផ្លាស្ទិកយើង ប្រើចានផ្លាស្ទិកហើយគាត់ប្រើម្ដងហើយឲ្យគាត់មានធុងសម្រាមនៅក្នុងនឹងដាក់ហើយចងអីឲ្យស្រួលបួលហើយពេលដែលបងប្អូនយកយកសម្រាមពីបន្ទប់នឹងទៅចោលបងប្អូនត្រូវតែពាក់ស្រាមដៃពាក់ mask ហើយនឹងចងយកទៅចោលឲ្យបានស្រួលបួលហើយពេលដែលយើងចោលសម្រាមអីទាំងអស់ហ្នឹងហើយយើងត្រូវតែដោះស្រោមដៃចេញហើយលាងដៃលាងអីឲ្យស្អាតហើយពាក់ mask ហើយអ្វីដែលសំខាន់បើសិនជាក្រសួងសុខាភិបាលគេតាក់ទងមកហើយយើងមានការបារម្ភយើងសំណូមពរថាសូមឲ្យគេយកក្រុមគ្រួសាររបស់គាត់យើងនឹងទៅធ្វើចតាល័យស័កនៅកន្លែងផ្សេង បានឬក៏អត់អញ្ចឹងយើងត្រូវមានភាពក្លាហានក្នុងការសួរ ថាតើបើសិនជាអ្នកដតី9អ្នកទៀតគាត់មិនទាន់ឆ្លងមេរោគនឹងនៅឡើយទេតើគេអាចយកម្នាក់នឹងឲ្យគាត់ទៅធ្វើចតាឡៃស័កនៅក្នុងសន្តាគារបានឬក៏អត់អញ្ចឹងបងប្អូនត្រូវមានភាពក្លាហាននឹងសួរគេទី2បើសិនជាបងប្អូនមានបញ្ហាខាងអឺសេដ្ឋកិច្ចគ្រួសារមានន័យថាបាត់បង់ការងារធ្វើយើងមានកូនតូចលក្ខណៈហ្នឹងសូមបងប្អូនសំណូមពរជួប social worker ប្រហែលជាលោកតាមិញអៀងអាចប្រើជាភាសាខ្មែរខាង social worker តើខ្មែរយើង យើងប្រើថាយើងយើងសំណូមពរទំនាក់ទំនងឲ្យគេដើម្បីឲ្យគេជួយសម្រួល ក្នុងកលៈទេសៈហ្នឹងហើយសូមបងប្អូនកុំឲ្យមានការភ័យឬក៏បាក់ស្បាតអីព្រោះមានបណ្ដាញគេច្រើនដែលគេត្រូវជួយហើយបើសិនជាបងប្អូនមានបញ្ហាខាងភាសា គឺសំណូមពរឲ្យគេយកអ្នកដែលជួយបកប្រែភាសាខ្មែរ ហើយបើសិនជាបងប្អូនត្រូវទូរស័ព្ទទៅគេបងប្អូនត្រូវទេទៅខាងបកប្រែមុន គឺគេហៅភាសាអង់គ្លេសគេហៅថា TIS មានន័យថា TIS ហើយបងប្អូនអាចទូរស័ព្ទទៅលេខ13 14លេខ5កុដហើយបងប្អូនប្រាប់គេថាខ្ញុំភាសាខ្មែរប្រាប់ឈ្មោះគេ ហើយយើងចង់ជួបខាងក្រមអឺគិលានុបដ្ឋាយិកាខាង COVID-19 ហ្នឹង គេនឹងបន្តបងប្អូនឲ្យទៅជួប ខាងក្រមកិលានុបដ្ឋាយិកាខាងទទួលខុសត្រូវអ្នកដែលផ្ទុកមេរោគ COVID-19 ហ្នឹងអញ្ចឹងកណាសូមតែបញ្ជាក់តែប៉ុណ្្នឹងឯងសូមអរគុណដល់ក្រែងចំពោះតែគុណទាំងពីរអង្គនិងអរគុណលោកតាមាញ់អៀងផងដែរអរគុណហើយលោកមានអីថែមដែរលោកតាមាញ់អៀងអរេកណាអត់មានទៀតអូខេអូខេអូខេអូខេអញ្ចឹងអរគុណដល់គុណចាស់សូមនីមកពីខាងទីក្រុងអាដេលេតរដ្ឋខាងត្បូង នៃប្រទេសអូស្ត្រាលីហើយនឹងអរគុណដល់លោកតាមេងហៀងដែលជាសមាជិកសភារដ្ឋវិទូរីបានចូលរួមក្នុងឱកាសយើងនេះមានកិត្តិយសមែនទែនហើយសូមអរគុណដល់អ្នកស្រីកងស្រីទុយផងដែរដែលបានលះបង់ពេលវេលាក្នុងមួយទឹកធ្វើការមួយថ្វាពីពី2ម៉ោងបាទពីពីកម្មវិធីពេលថ្ងៃច័ន្ទថ្ងៃច័ន្ទជួបជាមួយនឹងប្រសង់ហើយនឹងជាមួយនឹងប្រសង់គ្នាយើងនឹងដើម្បីលើកទឹកចិត្តហើយនឹងថ្ងៃប្រហោះថ្ងៃថ្ងៃថ្ងៃប្រហោះថ្ងៃនេះ ហើយប្រហែលជួបជាមួយនឹងលោកតមិហៀងបើតាមានឱកាសអាចជួបគ្នាទៀតបន្តទៀតក៏បានបើថាលោកតមិហៀងមានពេលរវល់ទេអាហ្នឹងតាមហ្នឹងបើថាចូលរាល់ថ្ងៃសប្តាហ៍ថ្ងៃប្រហោះរៀងរាល់ថ្ងៃក៏បានដែរមានមានយោបល់យ៉ាងម៉េចដែរលោកមិហៀងណាអាស្រ័យអាស្រ័យតាមពេលវេលានិងកលៈទេសៈគុណបណ្ដិតណាសូមអរគុណទុកជាមុនចំពោះការ ផ្ដល់ឱកាសនឹងដើម្បីចូលរួមជាមួយនឹងកម្មវិធី KKCC TV គុណអូខេអរគុណអញ្ចឹងអរគុណណាស់ជួបជុំគ្នាប៉ុណ្ណឹងចោះអរគុណដល់ប្រិយមិត្តទាំងអស់ដែលបានចូលទស្សនាចូល comment អីយ៉ាងណាយ៉ាងណីសូមអរគុណហើយ ចំពោះការចូលរួមទស្សនាហើយនៅសន្យាថានឹងវិលមកជួបគ្នាសាជាថ្មីទៀតក្នុងសប្តាហ៍ក្រោយយើងសូមអរគុណច្រើនចំពោះវាគ្មិនកិត្តិយសទាំងអស់នឹងបានចូលរួមក្នុងឱកាសនេះសូមជូនពរអ្នកទាំងអស់គ្នាជួបតែនៅពិតពរទាំងឡាយ4ប្រការអាយុវណ្ណៈសុខៈពលៈហើយនឹងប្រាថ្នាអ្វីសូមបានសម្រេចដោយសេចក្តីប្រាថ្នាសូមជៀសផុតនៅមេរោគ COVID-19 កុំអោយមកក្បែរឲ្យសោះសូមអញ្ជើញបាទតូចឆ្ងាយផុតពីផែនដីនៅបានសុខជាទាំងអស់គ្នាសូមអរគុណច្រើនសូមចម្រើនពរសូមបាយគុំលាអរគុណច្រើន That's all.